សួស្តីប្រិយមិត្តជាទីមេត្រីខ្ញុំប្រកាសណាខ្ញុំបាទថៃវឿងនៃទូរទស្សន៍ព្រៃនគរនិងវិទ្យុសំឡេងកម្ពុជាក្រោម VOKK សូមក្រាបថ្វាយបង្គំប្រធារានុទេរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងសូមជម្រាបសួរអស់លោកនាង ដែលកំពុងតែតាមដានទេសនាកម្មវិធីផ្សាយរបស់ ទូរទស្សន៍ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម VOKK ជាទីរាប់អានថ្ងៃនេះគឺជាថ្ងៃសៅរ៍5កើតខែភទ្របទឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី11ខែកញ្ញា ឆ្នាំ2021វេលាម៉ោង9:30នាទីព្រឹកនៅកម្ពុជាក្រោមអស់លោកអ្នកនាងជាទីមេត្រីជំងឺ Covid-19 កំពុងតែរីក រាតត្បាតពាសពេញនៅដែនដីកម្ពុជាក្រោមខ្មែរក្រមត្រូវរួងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសខ្មែរក្រមភៀកច្រើនដែលកំពុងចំណាក់ស្រុកទៅធ្វើការនៅទួលតមកដែលវៀតណាមហៅថាប៊ិនយឿងនៅទីក្រុងព្រៃនគរនិងនៅទីក្រុងនានាឯទៀតត្រូវបានបិទគប់មិនអោយវល់ត្រឡប់មកស្រុកកំណើតវិញត្រូវទទួលរងទុក្ខវេទនាគ្មានការងារធ្វើ គ្មានថាវិការបងថ្លៃជួលផ្ទះសំណាក់ដាច់ស្បៀងអាហារដោយគ្មានជំនួយពីរដ្ឋាភិបាលឡើយខ្លះត្រូវឆ្លងជំងឺ Covid-19 រហូតមកដល់ពេលនេះខ្មែរក្រមទាំងពុបជិតទាំងក្រហោះបានសុគតឬស្លាប់ចំនួនប្រមាណជាង21អង្គនឹងរូបមកហើយតបតាមសេចក្តីអំពាវនាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រមវត្តអារាមអង្គការ និងសមាគមខ្មែរក្រមនានាជុំវិញពិភពលោកទាំងនៅក្នុងដែនដីកម្ពុជាក្រម បានធ្វើការឃោសនាបវរណា និង អំពាវនាវសប្បុរសជន គ្រប់ទិសទី ជួយសង្គ្រោះជីវិតខ្មែរក្រមរាប់លាននាក់ប្រសង់តាមវត្តអារាមនានា នៅដែនដីកម្ពុជាក្រមយកចិត្តទុកដាក់ជួយជ្រោមជ្រែងធ្វើការយ៉ាងមមាញឹកចែកអំណោយ ជួយសង្គ្រោះពុទ្ធបរិស័ទរបស់ខ្លួន ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានជាច្រើនលើកជម្រាបជូនអង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមអំពីទុកលំបាករបស់ខ្មែរក្រមអំពីកង្វះខាតរបស់រដ្ឋាភិបាលវៀតណាមក្នុងការជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនអំពីការរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រម ជាជនជាតិដើម អំពីស្ត្រីមានផ្ទៃពោះខ្មែរក្រមម្នាក់ដែលស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ក្នុងបណ្ដុលចតាឡេសាក់ខេត្តទួលតមោកដែលវៀតណាមហៅថាបញ្ញឿងនឹងបានអំពាវនាវទៅអង្គការសុខភាពពិភពលោក WHO ឲ្យជួយពិនិត្យនិងជួយផ្ដល់វ៉ាក់សាំងដល់ខ្មែរក្រមជាជនជាតិដើមផងដូច្នេះដើម្បីបង្ហាញជូនមតិជាតិនិងអន្តរជាតិឲ្យបានជ្រាបច្បាស់បន្ថែម ជុំវិញរឿងរ៉ាវដែលបានជម្រាបមកខាងលើទូរទស្សន៍ព្រៃនគរនិងវិទ្យុសម្លេងកម្ពុជាក្រៅ VOKK បានរៀបចំកិច្ចពិភាក្សារបស់ប្រសង់ខ្មែរក្រមមួយ ក្រមប្រធានបទកិច្ចការសង្គ្រោះរបស់ប្រសង់ខ្មែរក្រមដែលមានខ្ញុំប្រកាសណាខ្ញុំបាទថៃវឿងជាអ្នកសម្របសម្រួល ដែលផ្សាយផ្ទាល់ចេញពីសហរដ្ឋអាមេរិក។ តើខ្មែរក្រមកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ ក្នុងស្ថានភាព ដែលជំងឺ Covid-19 កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរតើវត្តអារាមអង្គការ និងសមាគមខ្មែរក្រម ដែលនៅក្រៅប្រទេស បានបំពេញទូនាទីអ្វីខ្លះដើម្បីជួយ សង្គ្រោះជីវិតខ្មែរក្រមតើរដ្ឋាភិបាលវៀតណាមមានកង្វះខាតអ្វីខ្លះក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរបស់ខ្លួនជាពិសេស ជនជាតិដើមខ្មែរក្រមតើអាជ្ញាធរវៀតណាមបានឆ្លៀតឱកាសយ៉ាងណាខ្លះពេលដែលជំងឺ Covid-19 កំពុងរីករាលរីករាលដាលដើម្បីធ្វើបាបខ្មែរក្រមតើវាគ្មិនផ្ដាល់ជាអនុសាសន៍យ៉ាងណាខ្លះដល់ប្រសង់តាមវត្តអារាម ទូទាំងដែនដីកម្ពុជាក្រមក្នុងការជួយសង្គ្រោះខ្មែរក្រមនៅក្នុងកិច្ចពិភាក្សានេះប្រវត្តិមានប្រសង់ជាវាគ្មិន នៅជុំវិញពិភពលោកនិមន្តចូលរួមរួមមានព្រះដេចប្រគុណទីទីថមោជាប្រធានអន្តរសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រមនិមន្តមក ពីប្រទេសកាណាដាខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះដេចទី2ព្រះដេចប្រគុណពោសវឿងប្រជាអធិការវត្តរតនារាមនិងមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនិងទូរទស្សន៍អនឡាញ KK CCTV ពីប្រទេសអូស្ត្រាលីខ្ញុំប្រកាសណាសូមក្រោបថ្លែងបង្គំប្រដេកប្រគុណកណាទី3ព្រះដេកប្រគុណថៃខាន់ប្រជាអធិការវត្តពុទ្ធិកៈខ្មែរទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកខ្ញុំប្រកាសណាសូមក្រោបថ្លែងបង្គំប្រដេកប្រគុណកណាបាទចម្រើនពរលោកថៃវឹងកណាលំដាប់តទៅនេះសូមប្រធេរានុធេរៈគ្រប់ព្រះអង្គ និងអស់លោកនឹងនាង រីករាយតាមដានទេសនា នៅកិច្ចពិភាក្សានេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅកណាក្នុងសំណួរទី1ខ្ញុំប្រកាសណាសូមនិមន្តប្រដេកប្រគុណធីធីធម្មោជាប្រធានសាសនា ជាប្រធានអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពេលដែលជំងឺ Covid-19 កំពុងតែរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅដែនដីកម្ពុជាក្រោមតើអឺខ្មែរក្រមកំពុងតែប្រឈមនឹងបញ្ហាអ្វីខ្លះសូមប្រិយប្រគុណនិមន្តជម្រាបជូនដល់ប្រទេសជាតិនិងអន្តរជាតិឲ្យបានជាផងកណាសូមនិមន្តមិនពោអរគុណលោកថៃខ្វឿងដែលសម្របសម្រួលជាបឋមខ្ញុំគណៈអាត្មាភាពសូមធ្វើកិរិយាវៈ ចំពោះកាលណាទាំងពីរបងនៅវេទិកាហើយសូមចំណន់ពួរទៅដល់អស់លោក អ្នកនាងកញ្ញាទាំងអស់ដែលបានតាមដាន នៅទូរទស្សន៍ព្រៃនគរឬមួយ តាមដាន VOKK នៅ ក្នុងរដ្ឋកាលឬមួយព្រឹកនៅឯកម្ពុជាក្រមតាមពិតទៅខ្មែរក្រមដែល កំពុងតែប្រឈមនឹងមានបញ្ហាច្រើនច្រើនប្រភេទមិនព្រោះបញ្ហាដែលកំពុងប្រឈមពិសេសគឺมันសម្រាប់តែកម្មករនៅឯខេត្តទួលតមកដែលយួនហៅថាបញ្ញឿងទេសូម្បីតែតាមខេត្តនានាក៏ក៏រៀលរៀលដាល់ដល់ហើយមិនព្រោះមួយចំនួនខេត្តនៅខាងត្បូង ពិសេសដែលខ្មែរក្រមរស់នៅប្រសងយើងគង់នៅមានមានខ្លះមិនព្រោះ អញ្ចឹងទេមើលឃើញបងប្អូនយើងដែលធ្វើការនៅតាមរោងចក្រហ្នឹងប្រឈមជាមួយនឹងបញ្ហាសុខភាពបញ្ហាខ្វះខាតខ្វះខាតស្បៀងអាហារខ្វះខាតថវិកាសម្រាប់បងថ្លៃផ្ទះសម្រាប់កំពុងនៅសពថ្ងៃហ្នឹងរហូតពេលខ្លះទៅមួយចំនួន គ្រួសារខ្លះហ្នឹងអត់មាន សមត្ថភាពបងថាវិការត្រូវម្ចាស់ប្រទេសហ្នឹងគេហៅថាយួនហើយញាចរណាព្រមួយផ្ទះសមាគមហ្នឹងគេឌីងអីក៏មាន ដែរបងប្អូននេះគឺជាការប្រជុំធនធមមែនទែនបងប្អូនអឺការប្រជុំនេះសម្រាប់អឺប្រជាពុទ្ធបរិស័ទ ឬមួយកម្មករ ខ្មែរក្រមមានបញ្ហាធ្ងន់ធ្ងរជាងគេមួយចំនួននៅតាមកន្លែងធ្វើការដូចជាខ្ញុំគណៈអាត្មាភាពបានតាក់ទួងហើយបានជំនួយទៅដល់បងប្អូននៅ ក្នុងអឺតំបន់មួយចំនួននៅខាងខេត្តបឹងយើងហ្នឹងគាត់ថាសំបីតែកន្លែងគាត់ទៀតសោតហ្នឹងខ្មែរក្រមមាន ចំនួនរហូតដល់80% បានសេចក្តីថានៅកន្លែងធ្វើការហ្នឹងមាន1000នាក់ខ្មែរក្រមអស់អស់800នាក់ទៅចុះមិនពោះតែទោះ80%អញ្ចឹងអញ្ចឹងទេ20%ហ្នឹងមានតែជនជាតិវៀតណាមឬមួយជនជាតិភាគតិចដែលមកធ្វើការលេឡំជាមួយនឹងខ្មែរក្រមនេះគ្រាន់តែតួលេខតំបន់មួយដ៏តូចនៅក្នុងខេត្តទួលតំបង ហើយដល់ទីពីនឹងទៀតនៅព្រៃនគរនៅបិណ្ឌយើងជាដើមលក្ខចំនួនពួរឃើញថាយើងកំពុងតែប្រជុំអញ្ចឹងទេអាត្មាឃើញថាជំងឺនេះទៀតសោតវាមិនអាចនឹងត្រូវស្រាបស្រានឆាប់ឆាប់ទេយើងសង្ឃឹមថាបើសិនជារដ្ឋាភិបាលគាត់យកចិត្តទុកដាក់ហើយជំនួយ មានអាហារជាដើមមានថ្នាំមានវ៉ាក់ស៊ីនហ្នឹងអាចឲ្យជួយសម្រួលឲ្យខ្មែរក្រមបានខ្លះប៉ុន្តែមើលទៅដែលយើងបានតាក់ទងបងប្អូននៅ ក្នុងស្រុកភាគច្រើនគឺខ្មែរក្រមអត់បានចាក់ថ្នាំវ៉ាក់ស៊ីនដើម្បីការពារសុខភាពនឹងទេ ការពារជំងឺនឹងទេអញ្ចឹងទៅរស់នៅដោយបទុយប្រឋានរស់នៅដោយបទុយប្រឋានដេកទៅសម្រាប់លើមួយការរស់នៅហ្នឹងវាចន់កដកស្លាប់នឹងគ្នាយើងមិនឃើញដល់ សម័យកាលយើងនៅជំរំនៅជំរំសៃធូឬមួយនៅជំរំតាមព្រំព្រំដែនថៃជាមួយនឹងខ្មែរព្រំដែនសៀមខ្មែរហ្នឹងបងប្អូនជំរំមួយដែលយើងភាគច្រើនដឹងគឺជំរំសៃខៀវគឺជាតំបន់គឺជាជំរំដែលពីដើមជាជំរំដែលដែលដែលដែលភាគច្រើនដាក់នគុកហ្នឹងបងប្អូនអញ្ចឹងទេយើងមើលឃើញ ជំរុំហើយជាមួយនឹងខ្មែរក្រមដែលកំពុងតែប្រជុំនៅបនយើងហ្នឹងយើងគួរឲ្យអាណិតអាសូរទៅដល់បងប្អូនយើងតើយើងសួរមើលតើបើសិនជាប៉ុណ្ណឹងប៉ុណ្ណឹងខ្មែរក្រមយើងធន់បានប្រហែលឆ្នាំប្រហែលខែទៀតហើយជីវិតយើងម្នាក់ម្នាក់មានតម្លៃថ្លៃធ្នូណាយើងតាមខេតនានាហ្នឹងឡើងតោងលុកស្រែលុកចកាចូលបងចូលប្អូនចូលឪពុកចូលម្ដាយហើយឡើងទៅធ្វើការនៅទីនោះ ឡើងធ្វើការនៅទីនោះយូរយូរទៅឲ្យប្រឈមជាមួយនឹងច្រើនមិនសម្រាប់តែជំងឺប៉ុណ្ណឹងយើងអាចបាត់នៅអ្វីអ្វីទៀតទូយ៉ាងដូចភាសាដូចជាវប្បធម៌ឃ្លាតឆ្ងាយជិញពីមេត្តភូមិពីបង ពីប្អូនឡើងទៅគិតតែគេមករស់ហើយចឹងទៅហើយពេលខ្លះខិតខំប្រឹងធ្វើការទាំងលោកនៅកម្លាំងពលកម្មរបស់ខ្លួនមនាអាត្មាមើលទៅរដ្ឋាភិបាលយួនហ្នឹងគិតតែពីភាពចំណាញ់ទេអត់មិនគិត មួយសម្រួលរឿងសុខភាពជីវភាពនៃការរស់នៅរបស់ប្រជាជននេះហើយសំខាន់ជាងនឹងទៅទៀតគឺរដ្ឋាភិបាលទៀតសតហ្នឹងណាយកចិត្តទុកដាក់មែនទែនក្នុងរឿងហ្នឹងពីព្រោះអ្នកឯងផ្ដល់ផាសុខភាពឲ្យបងប្អូនខ្មែរក្រមគឺជាជនជាតិដើមហ្នឹងអ្នកឯងផ្លិចគិតតង់កន្លែងហ្នឹងពីព្រោះគ្នាហ្នឹងទៅរោស៊ីនៅទីហ្នឹង ដើម្បីសម្រួលកិច្ចការសម្រាប់ចិញ្ចឹមកាពះរបស់ខ្លួនពិតមែនប៉ុន្តែអាការដែលចំណេញនឹងទៀតសនទៅលើរោងចក្ររោងចក្រហ្នឹងវាអាចតាក់ទងជាមួយរដ្ឋាភិបាលជាដើមអញ្ចឹងទេអាការដែលចំណាយនៅកម្លាំងរបស់ខ្លួនលុកនៅពលកម្មអញ្ចឹងទេអាត្មាឃើញថានេះគឺជាភាពអយុត្តិធម៌សម្រាប់សង្គមសម្រាប់បងប្អូនខ្មែរក្រមនៅក្នុងស្រុកអបប្រជុំមិនមែនតែប៉ុណ្្នឹងទៀតប្រជុំដតីទៀតសោត នៅពេលដែលទៅនោះទៀតសូលខ្លះនោះមិនមែនតែសម្រាប់តែខ្លួនឯងទេមានទាំងកូនមានតែបងប្អូនកូនតូចតូចទៀតហើយកន្លែងនៅចំអៀតហើយការសិក្សារៀនសូត្រទៅយើងមើលឃើញទៅលំបាកគ្រាន់តែយើងមើលឃើញដោយសារយើងអត់បានចោះទៅដល់ណាបើមិនតែយើងការយើងធ្វើសម្បើសម័យដាក់ចិត្តយើងដាក់រូបកាយយើងដាក់កំណត់យើងគិតគូរដូចជាបងប្អូននៅកំពុងតែប្រជុំយើងឃើញនៅគួរអាណិតសម្រាប់បងប្អូននៅនោះស្រាប់ ចឹងទៅខ្ញុំកណ្ដាអាត្មាភាព ចូលរួមប៉ុណ្ណឹងសិនមិនពោសូមជំរាបពោសូមអរគុណកណ្ដាកណ្ដាអឺកណ្ដាតាមបដិសគុណមានធេរដិកាហ្នឹងអំពីខ្មែរកម្ពុជាក្រមដែល ចំណាក់ស្រុកទៅធ្វើការនៅទួលតមោកនៅ ទីក្រុងព្រៃនគរនិងទីក្រុងផ្សេងៗជាច្រើនទៀតដែលកំពុងតែប្រជុំមុខនឹង ចុះចំណែកដែលខ្មែរកម្ពុជាក្រមដែលនៅតាមភូមិស្រុកវិញតើត្រូវប្រឈមនឹងបញ្ហា អ្វីខ្លះដែរកណាមួយចំនួនដែលគាត់រត់មកបានមិនតិចតួចហ្នឹងហើយមួយចំនួនបានមកមិនហើយឬមួយកំពុងតែនៅសពថ្ងៃពីព្រោះគេរារាំងឃុំខាំងជាដើមគឺពិសេសលោកសងយើងសពថ្ងៃអត់បានបិណ្ឌបាតបានពោ ពីពលប្រសងនឹងរស់នៅដោយស្មងស្មងប្របាទគឺស្មងជើងចំនួនវត្តនៅខាងត្បូងយើងនឹងទៀតសោតតាមខេតនឹងប្រសងលោកដើរបិណ្ឌិបាតអីរលតែព្រឹកខ្ញុំអញ្ចឹងទៅដល់ពេលកូវីដនឹងកើតទៅលោកក៏ខ្វះខាតអាហារបិណ្ឌិបាតអីហ្នឹងក៏អត់គ្រប់គ្រាន់ញាតញោមហ្នឹងក៏អត់ចេញទៅទទួលទានរកស៊ីរបស់ហ្នឹងកែវបានទេអញ្ចឹងទេថ្មីថ្មីនេះក្នុងតំបន់ខ្លះហ្នឹងមានស្លាប់ដែរណាមិនពលមានស្លាប់ខ្លះដែរអាត្មាលើកឧទាហរណ៍ថ្មីថ្មីហ្នឹង គណៈថាភូមិណាភូមិណាឲ្យតែខ្មែរយើងនៅមានមួយចំនួនហ្នឹងស្លាប់ដោយសារជំងឺ Covid ហ្នឹងអញ្ចឹងទេបងប្អូនដែលគាត់នៅទីនោះហ្នឹងគាត់ខ្វះខាតផងគាត់ជួបប្រទះជាមួយនឹងជំងឺហ្នឹងផងភាគច្រើនគឺខ្មែរយើងក្រណោះអ្នកមានខ្មែរក្រមហ្នឹងហ្នឹងក៏យើងរອບទៅម្រាមដៃហ្នឹងស្ទើរតែស្ទើរតែមិនគ្រប់ផងអញ្ចឹងទៅភាគច្រើនតំបន់ភាគច្រើនមិនថាខ្មែរឲ្យតែខ្មែរក្រមនៅក៏សតជាងគេ ដោយសារអាការៈកសត់ហ្នឹងមិនមែនដោយសារយូរមានប្រភពច្រើនទីមួយអាការសិក្សាយើងហ្នឹងវាខ្វះខាតទី2ហ្នឹងភាសាក៏ខុសគេហើយយើងរស់ស៊ីពីដើមឡើយយើងពឹងទៅលើស្រែលើចំការឥឡូវយួនគឺចូលមកពីខាងជើងមកនៅអស់ទៅទៅយកស្រែយកចំការយកដីយើងអញ្ចឹងទៅធ្វើឲ្យខ្មែរក្រមហ្នឹងសัตว์លស័យទៅទីចិត្តទីឆ្ងាយហ្នឹងនេះអញ្ចឹងទេអាការដែល ខ្វះខាតការដែលក្រកសតហ្នឹងវាមានច្រើនប្រភេទណាផ្សំជាមួយរដ្ឋាភិបាលទៀតរើសអើងកណារដ្ឋាភិបាលហ្នឹងវាមើលស្រឡាំឃើញតែជនជាតិជាខ្នាមគឺជនជាតិគិចហ្នឹងឯងរលែកខ្មែរក្រមសុតសុតទៀតសោនពេលខ្លះតើគេរើសអើងទី2ទៀតភាសាយើងវាខុសគេពីព្រោះភាសាខ្មែរក្រមហ្នឹងមួយភាសាយួនយើងទោះបីកើតនៅស្រុកយួននេះក៏ដោយពួកក្មេងសម័យយុវជនក្រោយសពថ្ងៃហ្នឹងក៏ដោយក៏យើងនៅតែនិយាយមិនច្បាស់ព្រោះភាសាកណ្ដាលយើងគឺភាសាខ្មែរ អញ្ចឹងទៅប្រភពដែលធ្វើឲ្យខ្មែរល្អមានច្រើនប្រភេទអស់ខ្សែអស់ចកាទៅយើងកសិកម្មពីដើមលើមានខ្សែច្រើនហើយអញ្ចឹងទៅអញ្ចឹងទៅអាត្មាមើលឃើញតាមខេត្តឡូវមានហើយមិនពួរមិនពួរអញ្ចឹងគឺប្រជុំដែលសប្តាហ៍ហ្នឹងប្រជុំមានច្រើនប្រភេទណាអាត្មាឆ្ពិចយកទៅពីការពីប្រការហ្នឹងមិនពួរកណាអឺខ្ញុំកណាសូមថ្លែងអំណរអរគុណប្រដេកប្រគុណយ៉ាងជ្រាលជ្រៅងាកមកប្រដេកប្រគុណថៃខាន់ដែល នៅសហរដ្ឋអាមេរិកវិញតើព្រះអង្គចង់មានអ្វីបន្ថែមទៅលើបញ្ហាដែលអឺខ្មែរកម្ពុជាក្រោមកំពុងតែប្រជុំមុខនេះទេកណាសូមរដ្ឋាភិបាលនិមន្តកណាដែលគុណកណាហើយចម្រើនពរអរគុណលោកថៃវើងកណាសូមថ្លែងគុំគុណចាស់កណាកណាព្រះអង្គនឹងចម្រើនពរកណាវិញនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរយើងនៅកម្ពុជាក្រោមផងដូចគុណចាស់ទីទីធម្មលោក មានបដិការមកហើយអញ្ចឹងហើយអាត្មាចង់បន្ថែមទៅទៀតក្នុងការរត់អំណាចដែលខ្វះទទួលការខុសត្រូវហ្នឹងណាមកពីហេតុអីអឺកូវីដដឹងថាវាកើតឡើងក្រៅប្រទេសនេះវាគ្រប់សពប្រទេសលើពិភពលោកឯងក៏ប៉ុន្តែគាត់នៅធ្វើមិនដឹងមិនលឺមិនប្រុងប្រយ័ត្នការពារដល់ប្រជាពលរដ្ឋខ្លួនឯងហើយជាពិសេស ប្រជាពលរដ្ឋខ្មែរយើង នៅកម្ពុជាក្រោមហ្នឹងតាមបានមកតាមខេត្តនានាមកនៅបញ្យើងហ្នឹងយើងហៅបញ្យើងតានិយល់ទាំងអស់គ្នាហើយចឹងហើយយើងតើគិតថានៅស្រុកកែវនេះបើសិនជាជួលផ្ទះគេបើសិនជាជំងឺនឹងកើតឡើងរដ្ឋហ្នឹងគឺមានច្បាប់ចឹងហ្មងផ្ទះហ្នឹងมันអាចដេញ អ្នកដែលទទួលកលែងក្នុងពេលរយៈពេលដែលជំងឺនឹងកើតឡើងទេហើយដល់ទី2ទៀតគេតើផ្ដល់ឲ្យប្រជាជនមកពីមនុស្សយើងបើសិនជាមិនទាន់មានជំងឺផងក្នុងការហូបចុកខ្វះការប្រព័ន្ធរាងកាយអញ្ចឹងហើយវាធ្លាក់ទៅឈឺណាអញ្ចឹងរដ្ឋអំណាចត្រូវមានទទួលការខុសត្រូវអានឹងវាខ្លាំង ប៉ុន្តែរដ្ឋអំណាចអត់ទេមិនសូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋអាត្មានេះឃើញសង្កេតមើលឃើញសោកស្ដាយណាស់ចំពោះរដ្ឋចំពោះរដ្ឋាភិបាលមកពីប្រជាជនគ្នាពឹងលើយើងបាន ពឹងលើរដ្ឋាភិបាលមានដំណឹងអីឬក៏មានអាសន្នក្នុងប្រទេសប្រជាពលរដ្ឋគ្នាដឹងតាមរយៈហ្នឹងមកពីគ្នាក៏ធ្វើការរវល់ធ្វើការនៅឃើញថា រដ្ឋអំណាចមើលការខុសត្រូវអានឹងមានមានការអីផ្ដល់ព័ត៌មានហើយស្រាប់តែអាជំងឺនឹងកើតឡើងឃុំខាំងគ្នានៅមិនយល់តកិតលីហើយតកិតលីនឹងទៀតអ្នកដែលមិនឈឺផងអានឹងបើណាខ្ញុំកណាសូមកាត់ធរណីការរបស់ប្រតិគុណបន្តិចតើព្រះអង្គអាចអាចអាចលើកយកនៅភូមិស្រុកណាមួយឬមួយក៏នៅកន្លែងណាមួយដែលខ្មែរក្រម កំពុងតែទទួលរងរួងហើយកំពុងតែប្រជុំមុខយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីជម្រាបជូនឲ្យមតិជាតិនិងអន្តរជាតិបានដឹងផងកណានៅនៅនៅបញ្ញឿងនៅនៅគេហៅធូដឹកកណានៅធូដឹកហ្នឹងម្ដុំហ្នឹងហើយម្ដុំទៀតនៅឡុងអាងនៅឡុងអាងហើយមួយកន្លែងនៅមួយកន្លែងទៀតគេហៅក្បែរបឹងបាយគេហៅ ញ៉ាបែហ្នឹងក៏ប្រជាជនខ្មែរយើងឡើងមុនឡើងច្រើនដែរណាប្រេនគរអញ្ចឹងហើយអញ្ចឹងទទួលហើយនិយាយរួមទៅប្រឈមមុខជាមួយជំងឺហ្នឹងដោយអត់មានទទួលនៅមហូបអាហារអីគ្រប់គ្រប់គ្រាន់ណាហើយបើសិនជាអ្នកមានកម្លាំងនិយាយទៅយើងបើសិនជាយើងថាបើអ្នកមានកម្លាំងអាចប្រឆាំងជំងឺហ្នឹងអាចអាច បានមួយភ័ក្រអិនណាក៏ប៉ុន្តែដោយការកំណត់អាតរបស់ពួកគាត់មកពេលពេលខ្លះរដ្ឋអំណាចមិនផ្ដល់ដំណឹងហើយឲ្យត្រៀមអញ្ចឹងពួកគាត់កណាសំណោះពួកគាត់តែខំធ្វើការហ្នឹងពឹងរើរដ្ឋអំណាចមានការអីហើយផ្ដល់ជូនពួកគាត់ អញ្ចឹងយកទៅអាកាត់លីយើងឃើញហើយអាឃ្លីបមួយដែលយកទៅកាត់លីកន្លែងស្ត្រី មានផ្ទៃពោះដែលស្លាប់ហ្នឹងយើងគួរឲ្យសំណោះមែនមកពីគាត់ប្រហែលជាអត់មានជំងឺទេមកពីចំហាយនៅទីកន្លែងហ្នឹងប្រហែលជា2100នាក់យកទៅកាត់លីហ្នឹងហើយទៅកាត់លីហ្នឹងធម្មតានៅប្រទេសនានាគេយកគេមានរបៀបគេ គឺគេគិតអំពីប្រជាជនហ្នឹងយកទៅប្រមាណដូចនេះប្រមាណ1000នាក់ហើយមានវិធានការដើម្បីថាឥឡូវហ្នឹងប្រជាជនយកទៅកាត់ឌីហ្នឹងថា1000នាក់យើងត្រូវមានពេកប្រមាណហើយឡានសង្គ្រោះហើយអញ្ចឹងហើយមួយទៀតមួយផ្នែកទៀតដូចឧទាហរណ៍ថាស្ត្រីដែលមានផ្ទៃពោះហ្នឹងយើងត្រូវមើលជួនកាលគាត់គាត់បើសិនជាគាត់មិនមកកាត់លីហ្នឹងគាត់អត់ស្លាប់ទេ គឺអត់មានជំងឺអីផងបើសិនជាយើងរដ្ឋាភិបាលហ្នឹងយើងធ្វើតេស្តមើលពិតជាកើតអាហ្នឹងយើងចាំយកតកិតលីយកយកយកទៅទៅកន្លែងចតលិស័កនឹងតកិតលីក៏ប៉ុន្តែអានេះកុំអោយទៅមកភូមិណាអូសទៅបដ ாய் ដល់អូសទៅបដ ாய் ហ្នឹងអ្នកដែលអត់មានជំងឺផងបើសិនជាពិតជាមានជំងឺនឹងនៅកន្លែងហ្នឹងមិនមែនឆ្លងទាំងអស់មកពីគ្មានប្រព័ន្ធការពារណា ព្រោះការពារអត់ចិត្តតែអញ្ចឹងហើយយើងសំណោះនៅផ្នែកក្រមសំណោះបងប្អូនយើងណាអញ្ចឹងពួកគាត់ចេះតែខំត្រមយើងទៅតែដល់ភ័យខ្លាចក្នុងការស្លាប់ពេកតែឃើញថាដាច់ដង្ហើមមួយផ្លេតមួយផ្លេតក្នុងការភ័យភ័យខ្លាចខ្លាំងពេកគាត់ចេះតែរើ នេះរើនោះទៅដល់នៅក្នុងការស្លាប់មិនមានប្រឆាំងទេទៅដល់រស់ជិះអំពីសក្តីតតស្លាប់អំពីសក្តីស្លាប់ មកពីពូគាត់អត់ពឹងណាទៀតឡើយហើយចឹងហើយសូមរដ្ឋាភិបាលយកចិត្តទុកដាក់មែនទែនមកពីប្រជាពលរដ្ឋខ្មែរជាជនជាតិដើមនេះចឹងមានតម្លៃណាសូមផ្ដាំផ្ញើដល់ពុទ្ធបរិស័ទយើងប្រជាពលរដ្ឋខ្មែរក្រមយើងគឺជាជនជាតិដើមហើយវៀតណាមក៏បានមកតវ៉ានិយាយពីគ្រោះនៅឆាកអន្តរជាតិហ្នឹងថាថែរក្សា ផ្ដល់នៅគ្រប់សពបែបយ៉ាងដល់ប្រជាពលរដ្ឋជាជនជាតិដើមជាពិសេសប្រជាពលរដ្ឋខ្មែរយើងខ្មែរក្រមហើយចឹងហើយសូមបដាំផ្ញើដល់ប្រជាពលរដ្ឋយើងយើងត្រូវឲ្យដឹងតម្លៃខ្លួនថាយើងជាម្ចាស់ទឹកម្ចាស់ដីហើយរដ្ឋហ្នឹងត្រូវយល់កុំធ្វើបាបគេកុំធ្វើបាបប្រជាជនអញ្ចឹងហើយអ្វីដែលយើងខ្នះខ្នែងបានអ្វីដែលយើងជួយបានផ្ដល់ដំណឹងការពារយ៉ាងម៉េច នឹងថាបើកើតឡើងមកការអានេះការធ្វើប្រហែលបរតរត់យ៉ាងម៉េចគេកើតឃើញពិភពលោកមកធ្វើអាំងអើយអានេះបើការពៀមែនទេប្រជាពលរដ្ឋពួកគាត់ចេញពីស្រុកមកហើយតាមភូមិស្រុកយើងនិយាយរួមទៅភូមិស្រុកនៅកម្ពុជាក្រមតាមខេត្តតាមអីបើសិនជាអានឹងបើកើតឡើងរោគនឹងបើកើតឡើងថាទុកស្កាត់មិនបានយើងផ្ដល់ដំណឹងឲ្យប្រជាពលរដ្ឋ តាមខេត្តនានាចុះទៅស្រុកទៅស្រុកទៅមកពីភូមិស្រុកយើងមកមកអត់អត់អត់អត់អត់មានពិបាកទេទៅកាត់ឌីឬក៏ទៅស្នាក់នៅផ្ទះរបស់ខ្លួនហ្នឹងភូមិស្រុកនីមួយៗហ្នឹងងាយស្រួលណាស់អត់មានកើតឡើងវិបត្តិដែលអត់ឃ្លានក្នុងពេលនេះអត់មានហ្មងឥឡូវហ្នឹងគាត់ប្រឈមមុខយ៉ាងម៉េចរដ្ឋាភិបាលមិនដោះដោះស្រាយមិនដោះស្រាយជូនគាត់គាត់ចិត្តតែស្រែកអំពាវនាវដោយការអត់ឃ្លាន អត់មែនទេអាណិតពួកគាត់ណាហើយយើងសោកស្ដាយដល់រដ្ឋអំណាចដែលមិនចាត់ការមិនទាន់ពេលហើយការធ្វើប្រហែលអញ្ចឹងហើយយើងអាណិតណាស់អាណិតបងប្អូនបងប្អូនខ្មែរក្រមយើងអញ្ចឹងហើយបានប្រជាពលរដ្ឋខ្មែរយើងទាំងប្រសងផងខំខ្នះខ្នែងខំជួយគ្រប់សពបែបយ៉ាងក្នុងជួយរំដោះក្នុងទុកដែលប្រឈមមុខអត់ភ្លាមភ្លាមហ្នឹងអញ្ចឹងហើយ ឧទាហរណ៍បើសិនជាអត់ឃ្លានខ្លាំងពេកបើសិនជាគ្មានអាហារប្រព័ន្ធរាងកាយទេគង់តែឈឺទេបើគ្មានអាជំងឺហ្នឹងក៏ឈឺដែរហើយបើថាបើថាយកទៅអាកឹតលីហ្នឹងឃើញឃើញឃើញវាគួរឲ្យគួរឲ្យសំណោះហើយមិនដឹងថារដ្ឋថារដ្ឋអំណាចហ្នឹងគាត់គិតយ៉ាងម៉េចណាដាក់គ្នាជាប់ជាប់ហ្នឹងនិយាយទៅមើលទៅឃើញថាតែចំហាយមនុស្សហ្នឹងក៏ស្ទះដែរ ណាកណាសូមកណាសូមកាត់ថេរដីការបស់ព្រះអង្គតិចចុះចំណែកនៅតាមភូមិស្រុកវិញដូចនៅខេត្តកលាំងប្រតបាំងជាដើមហ្នឹងព្រះអង្គអាចព្រះអង្គអាចអាចជម្រាបបានទេថាភូមិស្រុកណាមួយដែលដែលដែលប្រជុំមុខធ្ងន់ធ្ងរបំផុតហ្នឹងកណាអឺនៅខាងខ្មែរយើងគេហៅថាយិនចៅហើយអូយិនចៅកណាហើយយិនចៅ ខាងសរសេរខាងជួយញ័រកណ្ណាណាជួយញ័រហើយខាងឡុងភូមិទៀតអាហ្នឹងសាផ្លាកណាក្រហមណាហើយបើតាមបានបានដំណឹងមកហ្នឹងនៅខាងគៀងយ៉ាងខាងគៀងយ៉ាងហ្នឹងស្រូវស្រូវទុំហើយក៏ទៅកាត់ហើយរត់អំណាចខាំងមិនឲ្យទៅកាត់ តែចុះអាកូនមានអាកូវីដណាយើងនៅស្រុកហ្នឹងយើងដឹងហើយតក្នុងស្រុកសែនហ្នឹងហើយស្រោទុំហើយបើបើមិនអោយកាត់ទៀតហ្នឹងអស់ហើយអាហ្នឹងអាហ្នឹងអាហ្នឹងអាធ្វើបាបហ្មងនិយាយថាយើងថាចុះរដ្ឋអំណាចហ្នឹងគ្មានការពិចារណាទេយ៉ាងម៉េចសៅទុំហើយក្រុមគួសារហ្នឹងគេធ្វើតែស្រែហ្នឹងនៅតែនឹងហ្នឹងដឹងថាច្បាប់ហ្នឹងកាត់លីហើយមកប្រទេសក៏ប៉ុន្តែវាមានករណីណាមើល កន្លែងណាដែលកើតច្រើនឬក៏មើលនឹងស្ថានភាពនោះហ្នឹងក៏ប៉ុន្តែទៅហាមពួកគាត់មិនអោយកាត់ស្រោមតែសួរថាពួកគាត់រស់នៅបានរបៀបណាទៀតធ្វើស្រែស្រោទុំហើយពេលខ្លះចេះកន្លែងខ្លាំងនៅខាងសង្កែផងអីផងស្រោខ្លះទុំហ្នឹងកាត់មិនតាន់មកពីពីមុនមកសើមានម៉ាស៊ីនម៉ាស៊ីនហ្នឹងចុះពីនេះពីនោះមក ថាឥឡូវมันហាមឃាត់มันអោយអ៊ីនសិនកាត់ស្រូវហ្នឹងពេលនេះពេលនោះមកទៀតអញ្ចឹងនៅហ្នឹងកាត់មិនតាន់ហ្មងខូចស្រូវហ្មងវិបត្តិកំពុងតែកើតឡើងគេត្រូវការអង្គហើយអង្គផលិតជិញពីផងគឺសេដ្ឋកិច្ចជិញពីកម្ពុជាក្រោមនឹងឯងខាងត្បូងនឹងឯងចិញ្ចឹមអស់មកប្រទេសវៀតណាមនឹងហើយយកជិញទៅក្រៅប្រទេសលក់ដូរទៀត ប្រជាពលរដ្ឋខ្មែរអ្នកធ្វើស្រែចម្ការនឹងហើយក៏រស់នៅដោយសារនឹងហើយហើយអញ្ចឹងហើយ សូមរដ្ឋអំណាចមើលការខុសត្រូវជួយទទួលការខុសត្រូវជួយវេកញែកពិចារណាគួរធ្វើយ៉ាងម៉េចអញ្ចឹងអាណិតដល់ប្រជាពលរដ្ឋខ្មែរផងមកពីកាត់ស្លូតរដ្ឋរដ្ឋឲ្យធ្វើអីធ្វើហ្នឹងប៉ុន្តែរហួសហេតុពេកអញ្ចឹងហើយសូមរដ្ឋអំណាចនឹងជួយសម្រួលផងណា ហើយហើយដល់គេនិយាយគេណាថាគេប្រឆាំងគេមិនមែនប្រឆាំងទេគេនិយាយឲ្យយល់ឲ្យដឹងយើងធ្វើឲ្យត្រឹមត្រូវទៅបើយើងបើរត់អំណាចហ្នឹងមានមានតែមានតែពិបាកអីបើធ្វើត្រឹមត្រូវជួយប្រជាពលរដ្ឋទៅគាត់ស្រឡាញ់គាត់រាប់អានចង្អត់គាត់អត់មាននេះអីផងក៏រស់នៅជាមួយគ្នាហ្នឹងក៏ប៉ុន្តែធ្វើបាបគាត់គៀបសង្កត់អញ្ចឹង ហើយអ្នកណារស់នៅទៀតអ្នកណារស់បានទៀតមកពីការធ្វើស្រូវអង្គការធ្វើស្នេហ៍នេះប្រហែលជារដ្ឋអំណាចហ្នឹងគាត់គួសារគាត់ហ្នឹងមិនអ្នកធ្វើទេ មានតែប្រជាពលរដ្ឋយើងទេពលរដ្ឋខ្មែរធ្វើទេចឹងហើយបានគាត់មិនដឹងអាហេតុផលហ្នឹងអាស្រូវហ្នឹងទុំឲ្យមិនអោយកាត់ច្រូតយកផលហើយបានអង្គណាមកស៊ីបានអង្គណាមកហូប ហើយមួយទៀតនេះដូចជាធ្វើការកន្លែងវត្តខ្លះនៅកម្ពុជាក្រមខិតខំជួយសម្រួលដល់រដ្ឋខំរេងគៀសខំឃោសនាពីក្រៅប្រទេសផងដើម្បីសម្រួលឲ្យជួយរដ្ឋមួយចំណែកដើម្បីទៅជួយសងគ្រោះដល់ប្រជាពលរដ្ឋនៅបឹងយើងតែក៏មិនអោយតកន្លែងខ្លះមិនអោយទៅយើងមិនថានេះទេកន្លែងខ្លះ គេសម្រួលឲ្យក៏ប៉ុន្តែកន្លែងខ្លះអត់ឲ្យតោកណាគេតោរដ្ឋាភិបាលតោតោយល់កណាគេតោគេជួយអញ្ចឹងគេសម្រួលមានន័យថារដ្ឋាភិបាលហ្នឹងយកចិត្តរដ្ឋាភិបាលហ្នឹងធ្វើការមិនមិនតន់មិនតន់បាន គ្រប់គ្រាន់ហើយគេជួយ សម្រួលមួយចំណែក ដើម្បីឲ្យវាស្រួលដើម្បីឲ្យវាជួយចំណែកជាមួយរដ្ឋ ចឹងហើយយើងត្រូវត្រូវគិតត្រូវជជែកគ្នាត្រូវយកដំណោះស្រាយនឹងត្រូវជួយភ្លាមភ្លាមទៅចាំដល់គេមនុស្សយើងទៅអត់បាយយូរអត់បាយយូរឈឺនៅឈឺហើយចេះថាជំងឺនឹងទៀតងាប់បណ្ដោយហើយបើជំងឺនឹងមកវាយលុបទៀតគឺទៅដល់មនុស្សចឹងហ្មងដោយសារកង្វះខាតក្នុងការហូបចុកប្រព័ន្ធនៅរាងកាយនេះចឹងហើយសូមណាបងប្អូនយើង នៅក្នុងខំមានស្មារតីរឹងពឹងខំហូបឲ្យបានគ្រប់គ្រាន់ស្មារតីឲ្យរឹងឲ្យខ្លាចហ្នឹងហើយអាត្មាមានយោបល់ប៉ុណ្ណឹងកណាកណាខ្ញុំកណាសូមថ្លែងអំណរអរគុណប្រេកប្រគុណដែលបានមានទេរនិកាបន្ថែមអំពីអ្វីទៅដែលខ្មែរកម្ពុជាក្រមកំពុងតែប្រជុំមុខ ខ្ញុំបករណា ងាកមកប្រដេកប្រគុណពោសវឿងឯប្រទេសអូស្ត្រាលីវិញអឺតើព្រះអង្គក្នុងពេលដែល ខ្មែរកម្ពុជាក្រមជួបនៅទុកលំបាកដាច់ស្បៀងអាហារសពគ្រប់បែបយ៉ាងទាំងអស់តើអឺអង្គការសមាគមវត្តអារាម នានាទាំងអស់នៅប្រទេសនឹងបានបំពេញទួនាទីអ្វីខ្លះដើម្បីជួយទៅដល់ខ្មែរក្រមដែលកំពុងតែរងគ្រោះនឹងកណា សូមនិមន្តបដិគុណគណៈជាធម្មគណៈសូមនមស្ការថ្លែងគុណគុណចាស់គ្រូគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងទីនេះដោយសេចក្តីគ្រប់ជ្រះថ្លាគណៈសូមថ្លែងគុណចាស់គ្រប់ព្រះអង្គដែលកំពុងតែទស្សនាផងដែរហើយសូមចម្រើនពរលោកស្រីនិងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាទាំងអស់គ្នាហ្នឹងហើយមុននឹងចូលទៅក្នុងសំណួររបស់លោកសម្របសម្រួលខ្ញុំកណ្ដាលសមាភិកក៏សូម ចាប់អារម្មណ៍ទៅលើគុណចាស់ទាំងពីរព្រះអង្គគ្រូទាំងពីរព្រះអង្គបានលើកឡើងខាងលើតែខ្ញុំមិនដែរក៏បានមើលឃើញថាការប្រជុំមុខមានច្រើនចំណុចយើងអាចលើកឡើងបាន4 5ចំណុចដែលសំខាន់គណៈទីមួយគឺការបាត់បង់ការងារគឺប្រជាពលរដ្ឋយើងបាត់បង់ការងារដែលកំពុងតែជំនឿនេះគឺត្រូវបានបិទគប់អស់ហើយយើង បាត់បង់អាការងារនឹងផងហើយការបាត់បង់ហ្នឹងគឺដែលប្រឈមមុខនឹងការទី2គឺប្រឈមមុខនឹងការបាត់បង់នៅគ្រឿងស្បៀងអាហារបន្ទាប់ពីយើងបាត់ការងារនឹងហើយ គឺស្បៀងអាហារត្រូវបានបាត់បង់ទៀតពីព្រោះយើងសង្ឃឹមនៅលើការងារហើយការងារប្រជាពលរដ្ឋខ្មែរក្រមយើងគេហៅមកមួយថ្ងៃរស់មួយថ្ងៃទេដូចជាការធ្វើសំណង់ហើយធ្វើរោងចក្រ ធ្វើកិច្ចការងារទាំងអស់ហ្នឹង គឺបានតែមួយខែគិតមួយខែហ្នឹងវាមិនស្ទើរតែមិនរួចខ្លួនផងដូច្នេះការងារទី1គឺបាត់បង់ការងារទី2គឺបាត់អស់ស្បៀងអាហារពេលស្បៀងអាហារធ្ងន់ធ្ងរមែនទែនដូចជាគុណចាស់គ្រូបានលើកឡើងខាងលើពីអង្គហ្នឹងថាការខ្វះខាតហ្នឹងបានតំណែងតំណងជាមួយនឹងយុវជនរបស់យើងគឺបានតែងតែ កក់សូហើយនឹងយកព័ត៌មានពីពួកគាត់ពួកគាត់រៀបរាប់នឹងថាខ្វះខាតនឹងគួរឲ្យអាណិតមែនទែនហើយហើយដូចជាពុនចាស់ហានបានលើកឡើងហ្នឹងការដែលខ្វះខាតនៅអាហារហ្នឹងគឺធ្វើឲ្យបាត់បង់នូវកម្លាំងពលំទ្រុឌទ្រោមទាំងស្មារតីទាំងកម្លាំងកាយទាំងកម្លាំងចិត្តគឺថាត្រូវបានទ្រុឌទ្រោមមែនទែនទី2ហើយចំណែកទី3គឺបាត់បង់ទីស្នាក់ទៅ កន្លែងស្នាក់នៅដូចបានដឹងហើយថាគេយកទៅដាក់នៅកន្លែងគេហៅថាចតាល័យស័កនោះគឺថារាប់ពាន់អ្នកដោយគុណចាស់បានលើកឡើងអញ្ចឹងការដែលរស់នៅរបៀបនេះវាមិនត្រឹមតែបាត់បង់នៅអាហៅថាខ្វះខាតនៅអាហារូបត្ថម្ភទេថែមទាំងប្រឈមមុខនឹងរោគផ្សេងផ្សេងហើយនឹងការរស់នៅនឹងវាអត់មានអនាម័យដូចជារស់នៅដូចជានៅក្នុង នៅក្នុងគុកអញ្ចឹងវាដូចជាគ្មានអនាម័យទាំងការរស់នៅទាំងការហូបចុកការស្នាក់នៅនឹងគឺថាពួកអណ្ដិតណាប្រជាពលរដ្ឋខ្មែរក្រមរបស់ជាពិសេសគឺយុវជនដោយបានដឹងស្រាប់ហើយការដែលបាត់បង់នៅអាហារូបត្ថម្ភបាត់បង់នៅកន្លែងការងារផងហើយនឹងទីពិសេសគឺកន្លែងស្នាក់នៅនេះគឺថាធ្ងន់ធ្ងរមែនទែនដូចជាការបងថ្លៃផ្ទះ ដូចជាការហូបចុកឃើញមេវីឡូឃ្លីបមួយនោះក៏ដណ្ដើមគ្នារហូតដល់ជន់គ្នាហ្នឹងអ្នកខ្លះសន្លប់ក៏មានដែរគឺដណ្ដើមគ្នានៅអាហារនៅម្ហូបដែលគេចែកឲ្យហ្នឹងគឺថាសិតតែខ្មែរក្រមទាំងអស់ដែលយើង បានតាក់ទងជាមួយយុវជនរបស់យើងយើងបានដឹងហើយថាគាត់រាយការណ៍មកថាសម្បូរពោពេញទៅដោយយុវជនខ្មែរក្រមយើងដូច្នេះរឿងហ្នឹងគឺជាការបាត់បង់នៅកន្លែងស្នាក់នៅផងតើនៅជាមួយហៅថាពពាក់ពពូន ដោយទីកន្លែងហ្នឹងមិនសូវល្អផងហ្នឹងហើយនឹងទី4ប៉ះពាល់ផ្នែកខាងសុខភាពអឺលោកកូនចាស់គ្រូបានរៀបរាប់ហើយនឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺវាប៉ះពាល់ផ្នែកមិនត្រឹមតែអាកូវីដនឹងផងទេ គឺប៉ះពាល់គ្រាន់តែក្លិនគ្នាហ្នឹងក៏ស្ទើរតែស្លាប់ហើយពីព្រោះរាប់ពាន់អ្នកនៅក្នុងនៅក្នុងផ្ទះនៅក្នុងអាគារនៅក្នុងកន្លែងគេហៅថា តំបន់ចតាល័យស័កហ្នឹងអាគារហ្នឹងរាប់ពាន់នាក់ហើយសិតតែខ្មែរយើងទាំងអស់យុវជនយើងទាំងអស់ដូច្នេះប៉ះពាល់សុខភាពខ្លាំងមែនទែនគួរឲ្យអាណិតណាដូច្នេះយើងបានត្រឹមតែតាក់តងទៅឲ្យយុវជនយើងតាក់តងមើលទៅថាគេអាចតាក់តងបានទេធ្វើបានដែរប៉ុន្តែគេមិនឲ្យទៅក្បែរហើយធ្វើការបើកលុយដែលយើងផ្ញើ ទៅនឹងគូផ្ញើមិនដល់ដៃទេព្រោះខ្លះក៏អត់មានឱកាសសម្រាប់បើកលុយផងហើយនឹងមិនអាចទៅបើកលុយកើតទៀត នឹងគឺប៉ះពាល់ផ្នែកខាងសុខភាពខ្លាំងមែនទែនហើយដល់ទី5ចំណុចសំខាន់មួយដែរគឺគឺជំងឺផ្លូវចិត្តបាក់ស្បាតគឺការការសម្លុតគម្រាម កំហែង តាំងពីការចាក់អវសាឡើយគេហៅថាធ្វើរបៀបគេហៅថាធ្វើតេស្តណាមិនត្រឹមតែបានហៅគ្នាទៅធ្វើតេស្តថែមនឹងឆាយលុយគ្នាទៀតទាំងយកលុយគ្នាទៀត ការបាត់បង់ការងារខ្វះខ្វះស្លៀងអាហារខ្វះកន្លែងនៅប៉ះពាល់សុខភាពហើយថែមនឹងយកលុយគ្នាថែមទៀតនេះ គឺជាការទុកជន់លើទុកគួរឲ្យគួរឲ្យអាណិតណាយើងពុតកូនខ្មែរក្រមប្រជាពលរដ្ឋយើងដែលបាត់បង់អំពីផ្ទះសម្បែងផ្ទះសំណាក់ផ្ទះបាត់បង់អឺគ្រួសារបងប្អូនញាតិមិត្តហើយបានទៅនៅផ្ញើការជាមួយនឹងគេថាទាំងបាត់បង់នៅអ្វីៗទាំងអស់ហ្នឹងគឺថាគួរឲ្យអាណិតមែនទែនហើយដល់ទី6គឺថា បាត់បង់សំខាន់មួយទៀតគឺគឺបាត់បង់ជីវិតតែម្ដងអ្នកខ្លះហ្នឹងគឺថាអត់បាយអត់ទឹកអត់ម្ហូបមហាចំណិចចំណុកសុខភាពអីហ្នឹងមិនល្អទ្រុឌទ្រោមរហូតដល់អ្នកស្លាប់ស្លាប់នៅក្នុងកន្លែងហ្នឹងតែម្ដងដូចជាតួយ៉ាងដូចជាស្ត្រីម្នាក់ដែលមានពោះមានផ្ទៃពោះដេកនៅនៅកណ្ដាលវាដែលស្លាប់នោះណានេះគឺចំណុច5 6សំខាន់សំខាន់ដែលយើងបានលើកឡើងនេះគឺជាការមួយដែលកំពុងប្រឈមមុខ ប្រឈមមុខហ្នឹងគឺខ្លាំងមែនទែនហ្នឹងហើយតែនឹងនឹងទី6យ៉ាងដែលថ្មបានឃើញនៅក្នុងចំណុចដែលថាការប៉ះពាល់ណាតែចំណែកខាងលោកសម្រាប់ស្រួលបានសួរថាប្រសងមានទូនទីអីខ្លះក្នុងក្នុងកិច្ចការសង្គ្រោះហ្នឹងតាមការមើលឃើញវីដេអូឃ្លីបដែលយើងបានឃើញនៅប្រហែលខែប្រហែលថ្ងៃហ្នឹងមកគឺថាឃើញប្រសងខំប្រឹងចំពោះការសង្គ្រោះហ្នឹង និយាយអំពីប្រសង់នៅខាងក្នុងប្រទេសក្នុងស្រុកហ្នឹងគឺថាគាត់ទោះបីគាត់ប្រសង់លោកទីការខ្វះខាតយ៉ាងណាក៏ដោយក៏ខំប្រឹងសវាសតិញហៅបបួលញាតញោមឬក៏អឺប្រសង់ជាវិគ្រូចាអធិការលោកបានចាត់ចែងឲ្យភិក្ខុសាមណេរហ្នឹងដើម្បីចាត់ចែងយកម្ហូបមហាជាពិសេស គឺអាហាររូបធម្មផ្លែអង្គផ្សេងផ្សេងហ្នឹងដើម្បីយកចែកឃើញថាគួរឲ្យលើកទឹកចិត្តពួកគាត់ជាប្រសង់ហ្នឹង គួរឲ្យកប់សើចំពោះការលើកចំពោះហើយប្រសងដែលមានការយុចិត្តស្ដាក់ជាមួយនឹងប្រសងគ្នាយើងហើយនឹងពុទ្ធបរិស័ទចំណោះជាងវត្តហ្នឹងគឺថាគួរឲ្យកោតសរសើរណាស់ហ្នឹងហើយប្រសងមានទូរទស្សន៍សំខាន់មួយទៀតគឺផ្ដល់នៅសេវាផ្នែកខាងជំនួយស្មារតីពីព្រោះប្រសងនេះមានទូរទស្សន៍សំខាន់ណាស់ក្នុងការអប់រំផ្នែកស្មារតី ពីព្រោះពុទ្ធបរិស័ទយើងគាត់មាន ចំណេះដឹងគាត់មិនសូវយល់អំពីការសហថាអារម្មណ៍ផ្នែកផ្លូវចិត្តហ្នឹង គឺគាត់មិនសូវសម្បូរទេច្រើនតែភ័យខ្លាចអញ្ចឹងទៅប្រសងមានទូរទស្សន៍ជាអ្នកអប់រំជាអ្នកបណ្ដោះបណ្ដាលជាអ្នកឲ្យមតិយោបល់ក្នុងការចែករំលែកនៅចំណេះដឹងរបស់លោកហើយគឺការទេសនាលើកទឹកចិត្តដល់ពួកគាត់នឹងគឺជាទូនាទីរបស់ប្រសងសំខាន់ណាស់ក្នុងការជួយសង្គ្រោះពួកគាត់ ហើយមួយទៀតព្រះសង្ឃក៏មានទូនាទីជាអ្នកការពារនៅអ្វីដែលយើងប្រជាពលរដ្ឋយើងអត់តមានដូចជាការភ័យខ្លាចហ្នឹងស្មារតីបាត់បង់ហាបាក់ស្មាតហ្នឹងគឺប្រសងមានទូនាទីជាអ្នកលើកទឹកចិត្តពួកគាត់ឲ្យមានជីវិតរស់នៅឲ្យមានការរស់បានល្អប្រសើរហ្នឹងហើយអញ្ចឹងហើយមួយគិតដែលនៅកាលណាបានមើលឃើញថាបញ្ហាដែលនៅខាងស្រុកអ្នកស្រុកវិញ គឺមានការប៉ះពាល់ផ្នែកខាងស្រែចម្ការរបស់គាត់ដោយគ្រូម្ចាស់ហានលោកបានលើកឡើងមិញថាស្រែស្រូវដែលយើង បានដាក់បានបានផលិតផលដែលយើងបានជ្រលកាត់ហើយប៉ុន្តែទីបំផុតគេមិនអោយយើងទៅជ្រលកាត់ហើយវេទិកាបំផេននេះក៏ស្នើលើកឡើងដែរថាយើងអឺគេមិនអោយយកម៉ាស៊ីនយកអីមកកាត់ឲ្យស្រូវស្រែទៅទុំពេញស្រោពេញស្រែហើយដល់ពេលទីបំផុតយើងអត់បានជ្រលកាត់ហើយធ្វើឲ្យ ខូចដោះនៅនឹងពេញចឹងទៅនឹងគឺប៉ះពាល់ផ្នែកស្រែចម្ការហើយការផលិតហៅថាកសិកម្មកសិផលរបស់ប្រជាពលរដ្ឋហ្នឹងគឺថាត្រូវបានធ្លាក់ទុនទិន្នផលពីព្រោះយើងយើងបានទទួលផលឧទាហរណ៍ថាយើងបាន100%ប៉ុន្តែដល់ពេលយើងមិនបាននៅថែរក្សាមិនបាននៅផ្គត់ផ្គង់ទេទៅវាធ្វើឲ្យកសិផលរបស់គាត់ហ្នឹងបានធ្លាក់ចុះហើយ ដែលថាទទួលផលបានតិចតួច បាន10% 20%អីតែប៉ុណ្ណោះពីមុនយើងបាន100%ប៉ុន្តែក្រោយមកបន្តយើងយើង ជួបជាមួយបញ្ហានេះគឺត្រូវបានបាត់បង់នៅទិន្នផលគួរឲ្យអាណិតពួកគាត់ណាហើយនៅទី3គឺពួកគាត់នឹងត្រូវបានជំពាក់បំណុលជំពាក់បំណុលនោះគឺវាចំពោះដែលគាត់ធ្វើស្រែចម្ការគាត់ត្រូវការបងគេហៅជួលបុលអំពីអឺ រត់ជំពាក់រត់ហើយក៏ជំពាក់ដែលគេឲ្យខ្ចីបុលណាគាត់ទៅជំពាក់បុលគេហ្នឹងចូលហេតុហើយឥឡូវទិន្នផលទៅអត់បានទៀតគេថាຕົកលើຕົកថែមទៀតគឺថាធ្វើឲ្យគាត់នឹងប៉ះពាល់ផ្នែកផ្លូវចិត្តខ្លាំងមែនទែនហ្នឹងហើយហើយដល់ទី4គឺបាត់បង់តំណែងតំណងតំណែងតំណងយ៉ាងម៉េចគឺថាប្រជាបរតកសិកររបស់យើងគឺគាត់បានបាត់បង់តំណែងតំណងរវាងកូនចៅដែលគាត់បានឲ្យទៅធ្វើការនៅព្រៃនគរ នៅបញ្ញើងនៅកន្លែងផ្សេងៗអញ្ចឹងគាត់នៅផ្ទះហេងហាគាត់មិនអាចធ្វើអីកើតឥឡូវនេះគឺថាទៅជូតកាត់ហ្នឹងក៏អត់បានហើយអាម៉ាស៊ីនហ្នឹងក៏អត់មកហើយអាទិន្នផលដែលយើងត្រូវធ្វើហ្នឹងក៏ត្រូវបាត់បង់ទៀតគឺថាគាត់ហ្នឹងគឺថាຕົកចន់រតុកមែនទែនហើយដល់ទី5គឺគឺបាត់បង់នៅអ្វីប្របីនៃទំនៀមទម្លាប់របស់យើងក៏ត្រូវបានបាត់បង់បាត់បង់តាមហ្នឹងដែរអូខេឥឡូវខ្ញុំដើរចូលរួមប៉ុណ្ណឹងចុះក្នុងហ្នឹង កណាអឺខ្ញុំកណាសូមថ្លែងអំណរអបគុណកណាអឺតាមបដិប្រគុណបានមានធរណីកាហ្នឹងគឺខ្មែរក្រមប្រជុំមុខចំនួន6ចំណុចសំខាន់សំខាន់ហើយនឹងបាត់បង់ដល់5ចំណុចទៀតគឺសិតតែចំណុចសំខាន់សំខាន់ដែល កំពុងតែកើតឡើងចំពោះខ្មែរក្រមអឺចំពោះនៅប្រទេសអូស្ត្រាលីវិញតើអឺអង្គការសមាគមខ្មែរកម្ពុជាក្រមនៅអូស្ត្រាលីទាំងអស់នឹងបាន ធ្វើអ្វីខ្លះហើយដើម្បីជួយដល់ខ្មែរកម្ពុជាក្រមនៅកំពុងតែរួងគ្រោះហ្នឹងកណាអូខេចំណុចហ្នឹងគឺជាចំណុចសំខាន់ណាស់ហើយកណាយើងមិនបានដឹងទូទៅក្នុងប្រទេសអូស្ត្រាលីទេគឺគ្រាន់តែដឹងថាមជ្ឈមណ្ឌលយើងតែប៉ុណ្ណោះហើយទូរទស្សន៍ KK CCTV របស់យើងបានធ្វើតែប៉ុណ្ណោះយើងមិនបានដឹងអំពីសមាគមផ្សេងផ្សេងក្នុងការចូលរួមចំណែកយើងឃើញថាមានដែរមិនអត់ទេប៉ុន្តែយើងមិនបានដឹងអំពី កិច្ចការរបស់ពួកគាត់ឥឡូវយើងដឹងទៅត្រង់ទៅការងាររបស់យើងបានគឺថាតាំងពីកើត COVID-19 នឹងមកហើយមានការបាំងរាំងខ្ទប់ឬក៏ប្រជាពលរដ្ឋយើងនៅខ្មែរក្រមកំពុងតែប្រឈមមុខនឹងយើងបានរៀបអង្គាសហ្នឹងគឺថាច្រើនលើកច្រើនដងហើយហើយបានជួយផ្នែកខាងយុវជនរបស់យើង បានចែកអំណោយអីហ្នឹងបានទាំងលោកថៃប្អូនថៃគឿងហើយនឹងតើវាងជឿងហើយនឹង ហើយនឹងប្អូនយើងប្រហែលយើងបានផ្ញើតំណែងតំណងដល់គាត់ក្នុងការជួយចែករំលែកហ្នឹងយើងលើកទឹកចិត្តឲ្យពួកគាត់ពីពួកពួកគាត់ហ្នឹងបានសហការជាមួយនឹងទូរទស្សន៍ KK CCTV របស់មជ្ឈមណ្ឌលហ្នឹងបានជិតស្និទ្ធល្អក្នុងមួយសប្តាហ៍យើងជួបពួកគាត់ម្ដង ក្នុងការ live បន្តផ្ទាល់ហ្នឹងដើម្បីសួរអំពីទស្សនវិជ្ជាទូទៅហើយនឹងការសោកតបរបស់ប្រជាពលរដ្ឋរបស់យើងគឺបានពួកគាត់ហ្នឹងគឺជាភ្នែកជាចំអស់ក្នុងការ តំណែងតំណងពួកគាត់ដើម្បីឲ្យគាត់ព្រាការអំពីទស្សនវិជ្ជាទូទៅនឹងឲ្យពួកយើងបានដឹងហើយយើងបានលើកទឹកចិត្តឲ្យពួកគេនឹងធ្វើការងារជំនួសយើងពីព្រោះយើងបានយើងចង់និយាយថាប្រជាប្រដ្ឋនៅនៅក្រៅប្រទេសគាត់បានផ្ញើបច្ច័យឬក៏ជួយចែកអំណោយដល់គាត់នោះគាត់ធ្វើសកម្មភាពច្រើនយុវជនរបស់យើងដែលយើងបានរៀបរាប់ខាងលើនោះគឺថាគួរតែលើកទឹកចិត្តពួកគាត់ ហើយយើងមានសេចក្តីសង្ឃឹមទៅលើពួកគាត់ហ្នឹងពីព្រោះពួកគាត់មាន ការធ្វើការរហ័សរហួនហើយធ្វើតាមចំគោលដៅដែលយើងមិនចង់ដែលយើងចង់បានហើយនេះគឺជាគោលបំណងរបស់វេទិកាយើងផងដែរយើងតែងតែអប់រំតែងតែលើកទឹកចិត្តពួកគាត់ដើម្បីអនុវត្តផែនការរបស់យើងឲ្យបានដល់ដែនដែនដីកម្ពុជាក្រមរបស់យើងសូមអរគុណកណាខ្ញុំកណាសូមថ្លែងមកអរគុណកណាអឺងាកមកសហរដ្ឋអាមេរិកវិញ អឺដូចគុណហាន់តើសហរដ្ឋអាមេរិកយើងនេះ អង្គការសមាគមផ្សេងផ្សេងហ្នឹងបាន ធ្វើអ្វីខ្លះហើយដើម្បី ជួយទៅដល់ខ្មែរបាទអរគុណលោកថៃវឹងអឺសម្ដែងសម្ពោធល្អហើយហ្នឹងក៏សូមប្រគេនដំណឹងដំណឹងដល់ប្រជាពលរដ្ឋយើង នៅខាងក្រៅប្រទេសនេះផងហើយនៅកម្ពុជាក្រោមផង ថាសមាគមនានាដូចជា ខាងលោកថាច់វើងជាជាដើមកន្លែងវត្តខោសាចាហ្នឹងណាកណាបានឃោសនាពី3លើក4លើកហ្នឹងអញ្ចឹងហើយតែងតែជំរុញ5លើកហើយកណា5លើកហ្នឹងអញ្ចឹងគាត់ជួយជំរុញទៅផ្ទាល់ដល់ប្រជាពលរដ្ឋយើងដែលខ្វះខាតហ្នឹងទៅតាមវត្តអារាមដើម្បីទៅជួយសំគ្រោះដល់ប្រជាពលរដ្ឋហើយខាងមែនខាងមូលនិធិខ្មែរក្រម ក៏ជួយទៀតខាងមែនបរិជ្ជគុណកឹមសុខាច័ន្ទសុខានៅវិសិទ្ធមូលនិធិសិក្សាខ្មែរក្រមហ្នឹងក៏ជួយគ្រប់សពហ្នឹងរេអង្គាសគ្នាផងហើយខាងសិនមើណាឌីណូខាងខ្ញុំកណាអាត្មាអាត្មាផងក៏តែងតែរេអង្គាសគ្នាជួយគ្នាសង្គ្រោះហើយថ្ងៃនេះទៀតមកដល់តិចសាស សូត្រមន្តនោះនេះឥឡូវញាតញោមឮដំណឹងហ្នឹងគាត់ជួយទៀតឥឡូវជួយបាន500ផ្ញើទៅវត្តសង្កែវត្តសង្កែឥឡូវចាប់ដើមជួយបងប្អូននៅនៅនៅបណ្ឌឿងទៀតអញ្ចឹងហើយ ខាងក្រៅនេះឃើញគ្រប់កន្លែងហ្មងគ្រប់កន្លែងដែលពួកគាត់តាមតាមវត្តនានាហើយសមាគមនានាគាត់ខ្នះខ្នែងណាស់អញ្ចឹងហើយអាត្មាឃើញថាគាត់យល់ គាត់យល់ថានេះជាភារកិច្ចដែលចាំបាច់យើងជាខ្មែរសាច់ឈាមរបស់យើងត្រូវទៅជួយត្រូវទៅខ្នះខ្នែងហើយអរគុណប្រសងទាំងអស់ដែលនៅខាងក្រៅប្រទេសនេះយកចិត្តទុកដាក់ព្រមទាំងញាតិញោមទាំងអស់គ្នាផងខំខ្នះខ្នែងខំសិប្រាក់សស្រានទៅកាន់ឈឺឆ្អាលដល់ខាឃើញឃើញក្នុងភ្នែកនេះនិយាយទៅឃើញក្នុងភ្នែកមកពីសម័យនេះសម័យកណាសុំ គណៈសង្កាត់ធិរាជការដេញគុណតិចទៅព្រះអង្គអាចប៉ាន់ស្មានបានទេថាតើប្រហែល ជាចំនួនប្រហែលហើយដែលដែលអង្គការសមាគមខ្មែរកម្ពុជាក្រមនៅក្រៅប្រទេសបានធ្វើណាបើតាមតែអានេះយើងនិយាយថាតាម ដំណឹងជូនមកផ្សេងផ្សេងហ្នឹងហៅជាច្រើនណាហៅជារងពាន់ណាខ្មែរក្រមយើងណានិយាយថា ជាងរងពាន់ណា 100000ដុល្លារអញ្ចឹងកណាតែជាជាង10 20ម៉ឺនក៏ជួយខ្នះខ្នែងមែនទេគ្រប់ទីកន្លែងទាំងអស់នឹងដែលយើងដឹងហើយចុះកន្លែងមិនដឹងទៀតនៅទៀតអញ្ចឹងហើយពួកគាត់ខ្លាំងណាស់ណាស់ខ្នែងណាស់រេងគៀសហើយរេងគៀសទៀតដោយលោកថាច់វងជាដើមវត្តនៅខាងសាន់អូសេខាងសមារេងគៀស5 5លើ អញ្ចឹងទៅអាត្មាអរគុណផងអរគុណនោះអរគុណមែនទេនៅណាណាខំខ្នះខ្នែងខំចាត់ចែងបងប្អូនយើងនៅនោះទាំងប្រសំផងខំខ្នះខ្នែងឈឺឆ្អាលដល់ប្រជាពលរដ្ឋខ្មែរយើងតែគួរឲ្យឈឺឲ្យយើងទួនាទីរបស់យើងយើងមកពីក្រោមយើងត្រូវដឹងហើយត្រូវយល់ទាំងអស់គ្នាក្នុងពេលដែលក្រលំបាកក្នុងពេលដែលជួបឧបសគ្គឧបសគ្គនេះឧបសគ្គធំណាអានឹងដល់ជីវិតណា យើងហើយសូមបងប្អូនទាំងប្រសង់យើងនៅខាងខាងក្រៅប្រទេសនេះផងជួយខ្ញុំតែអញ្ចឹងសូមផ្ដាំផ្ញើមកប្រគុណចាស់នៅកម្ពុជាក្រោមដែលឃើញមកធ្វើសាស្រៈសាស្រានណាមានវត្តសរីកណ្ដាលផងវត្តខាងព្រះតពាំងផងគ្រប់សពបែបយ៉ាងអញ្ចឹងសូមព្រះអង្គនៅកន្លែងបើសិនជានេះហ្នឹងឡើង Facebook live ផ្ទាល់ព្រះអង្គនឹងបានកណាបានយក ហើយពេកប្រមាណហើយនៅខ្វះខាតប្រមាណទៀតដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងនៅខាងក្រៅប្រទេសនេះដឹងផងដើម្បីគាត់ចូលរួមដែរសាសនាដែលគាត់បានមកហ្នឹងវត្តអារាមណាណាអញ្ចឹងហើយគាត់ដឹងគាត់ធ្វើគាត់ជួយអញ្ចឹងហើយបងប្អូនយើងនៅនេះគាត់តាកទួងទៅតាមវត្តអារាមជាពិសេសតាមវត្តអារាមមកវិញទួនាទីរបស់ព្រះសង្ឃហ្នឹងជាចាំបាច់មកព្រះសង្ឃនីមួយនីមួយវត្តនីមួយនីមួយ យកចិត្តទុកដាក់ដើម្បីជួយដល់ប្រជាពុទ្ធបរិស័ទរបស់ខ្លួនហើយខ្ញុំបណ្ណាសង្ឃឹមសង្ឃឹមហើយសង្ឃឹមទៀតថាគុណចាស់គ្រប់ព្រះអង្គនៅខាងក្រៅប្រទេសផងគុណចាស់គ្រប់ព្រះអង្គក្រមកម្ពុជាក្រមជួយមែនទែនមកសັດហ្នឹងគាត់មិនដឹងថាពឹងអ្នកណាទៀតទេមកពីពឹងនៅផ្ទះផ្ទះកត់ក្រអញ្ចឹងហើយមិនមានមធ្យោបាយណាវាក្រៅពី ពឹងផ្អែកទៅលើសាសនាដែលជាព្រះអង្គតែងដឹកនាំពុទ្ធបរិស័ទហ្នឹងវិញអញ្ចឹងហើយក្នុងការតំណាក់តំណងគុណចាស់ក៏ព្រះអង្គរាប់ពាន់អង្គនៅកម្ពុជាក្រមនឹងជួយម្នាក់ម្អង្គម្អង្គជួយហើយអ្នកតាក់ទួងនៅកន្លែងនេះកន្លែងនោះហើយមករីកាប្រាប់តាមវត្តគណៈកម្មការយើងគួរតែឈឺឆ្អាលបើសិនជាឥឡូវយើងគិតទៅបើសិនជាបងប្អូនយើងមិនមាន បញ្ហាអញ្ចឹងប្រឈមមុខអញ្ចឹងតើយើងដោះស្រាយយ៉ាងណាហើយពួកគាត់ក៏អញ្ចឹងដែរអញ្ចឹងហើយយើងយកពិចារណាយើងពិចារណាបើសិនជាយើងជួបប្រទះនៅបញ្ហាតើគ្រួសារយើងពិបាកវេទនាយ៉ាងម៉េចបារម្ភយ៉ាងម៉េចដល់ពួកគាត់ក៏អញ្ចឹងណាណាតែអញ្ចឹងហើយសូមផ្ដាំផ្ញើណាណាណាខ្ញុំ គណៈសូមថ្លែងអរគុណគណៈងាកមកបដិជប្រគុណទីទីធម្មោវិញតើកន្លែងប្រទេសកាណាដាហ្នឹងអាចធ្វើអ្វីខ្លះដែរគណៈដើម្បីជួយ សង្គ្រោះខ្មែរក្រមហ្នឹងគណៈហ្នឹងទៅតាមដែលយើងប៉ាន់ស្មានណាមិនពោប្រហែលជាម្ដុំមួយសែន40000មួយសែន40000ហ្នឹងទូទៅពោមួយសែនហ្នឹងទាំងអូស្ត្រាលីទាំងកាណាដាទាំងអាមេរិកនៅស្រុកប៉ែង អាហ្នឹងយើងគិតកាន់តួលេខធំកន្លែងកាណាដានេះកន្លែងអាត្មាហ្នឹង5000ជាងចិត្តទៅ6000ហ្នឹងតែផ្ញើទៅមិនទាន់អស់ទេផ្ញើទៅហ្នឹងបាន3800នៅសល់1000ជាង2000ទៀតអាត្មានឹងផ្ញើបន្តឲ្យអស់ហើយឃោសនាទៀតបាន10000រឿងលុយហ្នឹងវាมันគ្រប់គ្រាន់ទេมันពោដោយសារបងប្អូននៅ ក្នុងស្រុកហ្នឹងវាច្រើនពេក អ្នកទៅឈឺនឹងច្រើនហើយយើងម្នាក់ម្នាក់ហ្នឹងទៀតសោតហ្នឹងប្រសងយើងហ្នឹងអឺតាមពិតទៅអាត្មាសុំរដ្ឋធានីបិណ្ឌបាតហ្នឹងប្រសងយើងគួរតែធ្វើផ្កាយម្ដងវាធំតិចណាទីហោដល់អាត្មាក្រលហាមហ្នឹងទៅ2000ហ្នឹងទៅអង្គដែលមានលុយហ្នឹង3000ហ្នឹងទៅទីហោអង្គណាដែលមានបច្ច័យច្រើនព្រោះបិណ្ឌដាការសូត្រមន្តណាលោកសងយើងនៅកៅស្រុកអត់បច្ច័យទេ នៅវត្តទៅទេឆាន់ free អីក៏ free ហើយភាគច្រើនបើសិនជាយើង ជួយឲ្យបានច្រើនអានឹងបងប្អូននៅ ក្នុងស្រុកវាគួរសមដែរណាមិនថាភិក្ខុសាមណេរដល់ទៅការគូសោតអីចឹងទេអាត្មាឃើញថាបើសិនជាអឺទៅពលិកម្មទៅគឺយើងឃោសនាទៅគេគិតតែពីគេអាហ្នឹងធម្មតាញាតញោមចឹងអាត្មាថាបើយើងគួរបើសិនញាតញោមឥឡូវនៅក្នុងវេទិកាយើង5អង្គអង្គ1000ទៅឧទាហរណ៍ណា ថ្ម1000លោកគ្រូអូសាលីហ្មង1000ប្រងហិននេះ1000អញ្ចឹងទៅ1000 1000ដាក់1000អញ្ចឹងទៅហើយផ្ញើទៅអង្គណាផ្ញើផ្ញើអញ្ចឹងទៅអាហ្នឹងមិនទៅរួចហើយយើងចាំមកឃោសនា10 20ពេលខ្លះអាថ្មធ្វើការអាថ្មមិនចង់ចង់បានដែរបច្ច័យញាតិនោមណាបច្ច័យញាតិនោមនៅគាត់បូជាហ្នឹងបានដែរចង់ដែរប៉ុន្តែនៅឃើញយើងតាមពិតយើងប្រសងយើងវាពោទុករបស់ញាតិនោមគឺទុករបស់ប្រសង ព្រះសង្ឃខ្មែរក្រមទៅពិសេសភាសាយើងក្រៅស្រុកទៅកាត់ទុកឆ្លងកាត់ឧបសគ្គនឹងច្រើនអញ្ចឹងទេនៅខាងក្រៅស្រុកហ្នឹងបើសិនតែយើងប្រមូលឲ្យអស់មែនទៅមួយអង្គឲ្យ2000 3000ក៏បានដូចគ្នាពីព្រោះយើងនៅក្នុងស្រុកបច្ច័យអង្គណាគ្រប់អង្គមានបច្ច័យមិនថាពិខុសាមណេរសំបីតែបណ្ដាការសូត្រមន្តយើងគិតទៅអញ្ចឹងទេមិនថាតំបន់ណា តំបន់ណាប្រទេសណាសំបីប្រាំងក្រលហាមហ្នឹងក៏លោកគ្រូបច្ច័យបានដែរ អាត្មាសូមចំបានពោប្រកាសជាទូទៅនៅលើសាធារណៈថា public eyes ណាប្រសងខ្មែរក្រមនេះរបបចៃបានច្រើនណាក្នុងចំណោមដែលច្រើនជាងគេពីព្រោះតួលេខតាមវត្តណារបបចៃច្រើនប៉ុន្តែពេលខ្លះទៅរបបចៃប្រើមិនចំអាគោដៅដែលយើងចង់ពីព្រោះយើងភាគច្រើនយើងរោតែយើងគិតតែទៅលើស្អីដែលមិនចំគោដៅណា ឃោសនាយិត្តញោមឃោសនាទៅជិញខ្លួនឯងត្រូវជិញដែរអាត្មារងចាំចឹងដែរបើប្រសងយើងនៅក្រៅស្រុកមេមេដែលតំណាងតំណាងប្រមេវត្តក្តីកូនវត្តក្តីឬមួយគ្រូចោតិការគ្រូសូត្រពុកសាមណេរហ្នឹងបើសិនតែយើងជួយម្ល៉េះមួយចឹងព្រោះប្រសងខ្មែរក្រមនៅក្រៅស្រុកស្មើស្ទើរតែចង់ស្មើតួលេខជាមួយនឹងប្រសងនៅប្រទេសកម្ពុជានេះហើយសទ្ធាខ្មែរយើងអត់ព្រោះមានញាតញោមពុទ្ធបរិស័ទហ្នឹងមិនមែនសម្រាប់តែខ្មែរក្រម មានទាំងលាវមានទាំងសៀមមានទាំងយួនអីភូមាលង្កាអីខ្លះចឹងទៅណាខ្មែរក្រមសធាខ្មែរយើងធំចង់ស្ទើចង់ធំជាងយួនចង់ធំជាងសៀមណាសធាខ្មែរយើងសធាសម្បំណាអញ្ចឹងតែសធានឹងហើយដែលគាត់បូជាទៅលើប្រសង់យើងហ៊ានបូជាដូចគាត់ដែរមកតែកឋិនហ៊ានធ្វើកឋិនបូជា20000ឧទាហរណ៍អញ្ចឹងណាកឋិនហែចូល តែលោកបានកថានេះយើងចាត់ចែងទៅលើវត្តរឿងវត្តហ្នឹងទុកបើយើងមិននៅលោកផ្សេងគេកសាងបានដូចគ្នាដែរនិយាយអញ្ចឹងណាមកថាឥឡូវយើងលើអាត្មាអញ្ចឹងទៅលើកក្រោយអាត្មានេះអាត្មាចូលលេងផ្សេងលោកក្រោយកសាងហ្នឹងអញ្ចឹងទេអា20000ហ្នឹងចែកទៅប្រហែលតែ20000ហ្នឹងហ៊ានបលីកម្មទេពីហោអញ្ចឹងអញ្ចឹងទេត្រូវតែយើងទាំងហងហ្នឹងអញ្ចឹងគួរតែអាត្មានិយាយនេះពោលនេះមិនមែនសម្រាប់តែលោកពួកអាត្មានៅលើវេទិកាទេសម្រាប់5ដៃគុណនៅក្នុងស្រុកដូចគ្នា លោកសង្ឃខ្មែរក្រមនៅលើទូទាំងពិភពលោកនោះនៅទីណាក៏ដោយអាត្មាខ្ញុំកណាសូមរដ្ឋធានាទៅព្រះអង្គឆាន់បាយញាតញោមហ្នឹងបើជាអាត្មា40ឆ្នាំជាមកឆាន់បាយញាតញោមអញ្ចឹងទេតើតែញាតញោមក៏ຕົកដល់ឆាន់តិចជាងហ្នឹងតើចូលចាយតើចំណាយដូចចឹងទៅអាត្មាមើលឃើញថាយើងកម្មមិនតាន់ដល់ណាអញ្ចឹងទេគួរតែយើង សរុបមកការងារទាំងអស់នេះទៀតសតហ្នឹងអាត្មាទៅយើងគួរធ្វើថែមទៀតបងប្អូនមិនកណាអឺដូចជាខ្មែរយើងធ្លាប់និយាយថាឆ្នាំងបាយរបស់ពុទ្ធបរិស័ទគឺឆ្នាំងបាយរបស់លោកសង្ឃឥឡូវនេះពុទ្ធបរិស័ទមានគ្រោះទៅហើយនៅនៅឯស្រុកយើងឯណោះកាលពីដែលមិនតាន់មានជំងឺ Covid-19 ហ្នឹងខាងម្ដុំទួលសមោក ព្រៃនគរអីជាដើមហ្នឹងនៅឯស្រុកឃ្លាំងក៏ដោយប្រតិពាំងក៏ដោយត្រូវការធ្វើការកសាងអ្វីមួយនេះច្រើនទៅឡើងទៅឃោសនាកម្មករដែលធ្វើការនៅទីនោះហើយទៅម្ដងម្ដងហ្នឹងមកវិញហ្នឹងមិនតិចទេរាប់លានរាប់លានដុំកណាឥឡូវនេះអឺពុទ្ធបរិស័ទរួងគ្រោះទៅហើយតើព្រះអង្គសម្លឹងមើលឃើញថាតើ ប្រសង់នៅកម្ពុជាក្រោមនឹងបានធ្វើអ្វីខ្លះហើយដើម្បីដើម្បីដើម្បីសង្គ្រោះដល់ពុទ្ធបរិស័ទនេះកណានៅក្នុងស្រុកយើងធ្វើច្រើនគួរសមដែរប៉ុន្តែបើសិនតែយើងប្រៀបបដូចជាមួយញាតិញោមដែលគាត់បានចំណាយបានកសាងពីដើមពីដើមវត្តខ្លះនឹងជាងរហូតទៅដល់1000ឆ្នាំទៀតកសាង ដូច្នេះនៅក្នុងពេលដែលកូវីដនឹងកើតឡើងខ្ញុំក៏ថាមើលឃើញថាយើងមើលមិនត្រូវហ្នឹងតែយើងមើលឃើញពីចម្ងាយពីទូរដ្ឋាហ្នឹងទៅឃើញវត្តខ្លះហ្នឹងលោកធួអស់ពីចិត្តដែរណាធួអស់ពីចិត្តធួអស់ពីកណាភាពប៉ុន្តែអាត្មាមើលទៅមិនស្មើដៃទេវត្តខ្លះក៏លោកធ្វើវត្តខ្លះធ្វើដោយដោយទៅតល់ដែរទីហោធ្វើពេលខ្លះរដ្ឋាភិបាលឬពួកយកកង់គេយករដ្ឋាភិបាលយួនគេ គេមើលបំណំដែរណាលោកអង្គខ្លះបញ្ហាស្នាដៃពីរឿងសពរសធរច្រើនអញ្ចឹងទៅយួនគេមើលដែរអញ្ចឹងទេបើគេមើលអញ្ចឹងពេលខ្លះលោកភ័យលោកខ្លាចសន្តិសុខឲ្យបន្តព្រះអង្គអញ្ចឹងដែរប៉ុន្តែភាកច្រើនអាត្មាមើលទៅទាំង400វត្តជាងដូចជួយមិនបានច្រើនទេទៅវត្តខ្លះក៏កសត់ដែរណាវត្តខ្លះលោកមានតែពហិមានតែគាត់មានអីចឹងដែរប៉ុន្តែរឿងថាវិការ រឿងចំណូលសម្រាប់ជំនួយពីញាតិយោមពុទ្ធបរិស័ទនៅខ្វះខាតដែរប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅតែមានអង្គនៅតែមានចង្ហាន់នៅតែមានបច្ច័យសម្រាប់កសាងដែរប៉ុន្តែអញ្ចឹងទេនៅក្នុងរដូវដែលជំងឺរាតត្បាត Covid នឹងផ្អាកការកសាងសិនទៅចោះការកសាងនឹងកងតែយើងកសាងដែរអាត្មាឃើញសពថ្ងៃនៅក្នុងស្រុកយើងភាគច្រើនយើងយើងយើងគេហៅថារបៀប ប្រជែងគ្នាណាទីហោថាពីខេតមួយទៅខេតមួយពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយចឹងទៅឃើញវត្តក្រូចព្រះអង្គចៅតិការកសាងអង្គនោះលោកកសាងដែរយើងប្រហែលជាបើអាត្មានៅស្រុកប្រហែលជាដូចគ្នាចឹងដែរហ្នឹងវាមិនខុសគ្នាប៉ុន្តែឃើញចំណុចហ្នឹងគឺចំណុចខ្សោយរបស់យើងហើយពេលខ្លះទៅយើងប្រជែងគ្នាកសាងហើយកសាងអាត្មាលើឧទាហរណ៍មួយអានេះធិតពិតណាសភៅមួយដែលនិកខបវត្តរបស់នាងភិក្ខុនីម្នាក់ ដែលគាត់សរសេរពីថេរវាទខ្មែរក្រមមិនចាំបាច់និយាយវែងឆ្ងាយគឺលោកគ្រូនិយាយទៅគ្រូតាំងសវងលោកស្ដាប់ណាលោកគ្រូវនៅវត្តបុផារាមនៅខេត្តពលាវនៅខេត្តកំបែលកដាលនិយាយចំវត្តតែម្ដងនៅពេលដែលនាងហ្នឹងគាត់ពីនេះខប្រវត្តិគាត់តាមដានមិនសម្រាប់តែខេត្តតែពលាវមួយទេគាត់តាមដានប្រែតពាំងឃ្លាំងទឹកខ្មៅកំមុនសមាត់ជ្រូកហើយជាដើមលក្ខនឹងលក្ខហ្នឹងមួយចំនួនវត្តដែលមានច្រើនហ្នឹង ហើយដល់ពេលតុងផិតក៏ទៅដល់វត្តបុផារាមវត្តខ្វែងកបែលព្រោះវត្តហ្នឹងស្អាតគួរសមដែរណាហើយនាងដឹងនាងប្រៀបមិនទេនាងប្រៀបជាមួយនឹងអិតអិតដែលដែលស្រុកយើងគេហៅអិតអិតផ្ទាំងធំធំនេះមានតម្លៃហើយដល់កលេចទៅប្រជាជនដែលនៅតាមវត្តចិត្តចិត្តវត្តមកអង្គយមើលឃើញណាញាតិយោមខ្លះខ្សត់ផ្ទះស្លឹកអីជាដើមដឹងគាត់ទៅសេមិនទេគាត់ថា ប្រជាជនពុទ្ធបរិស័ទខ្មែរក្រមនឹងមានសទ្ធាសម្បំណាសូម្បីតែខ្លួនឯងនៅផ្ទះស្លឹកភ្លៀងមកស្ទើរតែមើលឃើញបូលប៉ុន្តែដោយឡែកវត្តដែលនៅជិតខាងចុះបើសិនជាវត្តនឹងទៀតសោតកោះអាអិតមកផ្ទាំងនេះទៀតសោតនឹងលុកអិតនឹងប្រហែលជា10ផ្ទាំងអាចសង់ផ្ទះប្រជាជនបានមួយខ្នងពោចណាអញ្ចឹងទៅយើងមើលឃើញទឹកចិត្តប្រជាជននឹងជួយសម្បំនោះក្រខ្លួនឯងស៊ូក្រណាពីដើមលើបើសិនជាស្មារតីទៅយើងនិយាយទៅញាតិញោមចាស់ចាស់ បើមានមជ្ឈមជ្ឈាឬមួយមានអាហារបនិបត្តិមួយមានស្អីស្អីទៅស៊ូអត់ទ្រាំខ្លួនឯងហ្នឹងគឺថាស៊ូអត់យកអាហារយកចង្ហាន់ហ្នឹងប្រកិនប្រសងទៅមិនខុសដូចលោកហៅរឿងសម្រាប់សម្បូរពោលនេះរឿងទុករបស់ប្រជាជនពុទ្ធបរិស័ទគឺទុករបស់ប្រសងហ្នឹងឯងណាកន្លែងហ្នឹងហើយដែលអាត្មាឃើញសូមសរុបមកវិញថាធ្វើខាងក្នុងក្នុងស្រុកហ្នឹងធ្វើមិនតាន់ស្មើដៃគ្នាទេ បើបដិជគុណប្រមេគុណខេតនីមួយនីមួយហ្នឹងលោកស្រស់ហើយផ្អាកពីការកសាងបន្តិចសិនពីព្រោះនៅក្នុងតំណើដែលកូវីដកំពុងតែរាតត្បាតខ្លាំងហ្នឹងឲ្យវារួចពីដៃកូវីដហ្នឹងចាប់ដើមធ្វើបានតើការកសាងបានកសាងមិនចប់ទេចំនួនដេគុណបមេកុនក្តីចំនួនគូសូតចំនួនអនុកុនក្តីគឺថាកសាងមិនដែលចប់រឿងកសាងបើមិនយើងអស់ពីយើងមានលោកដតីផ្សេងគេកសាង លើកឧទាហរណ៍ដូចអាត្មាអញ្ចឹងថ្ងៃហ្នឹងអញ្ចឹងកសាងធ្វើនោះអញ្ចឹងអស់ពីអាផ្លាំហ្នឹងវាខូចធ្វើអាកលែងដាក់ចង្គៀងអញ្ចឹងទៅអញ្ចឹងតែអាការកសាងហ្នឹងកុំចាំយើងតែម្ងឯងហើយកុំកុំខិតខំបើកោកខាងគឺអារឿងការសិក្សារៀនសូត្រពីព្រោះផ្ដល់ឱកាសឲ្យប្រសងក្មេងៗក្រោយហ្នឹងលោកមានតម្រេះវិជានៅក្នុងការជួយសម្រួលជួយការពារអភិរក្សភាសាអភិរក្សវប្បធម៌តំរៀមសម្បត្តិនឹងគឺជាឱកាសដ៏ល្អ ទន្ទឹមនឹងទៀតសោតនឹងគួរតែជួយក្នុងពេលនេះយើងមិនចាំបាច់និយាយពីការដែលយើងកសាងទេយើងគិតតែពីរឿងការសម្រួលធ្វើយ៉ាងណា ជួយប្រជាជននៅកំពុងខ្វះខាតគណៈអឺប្រតិគុណតៃខាន់ព្រះអង្គមានអ្វីចង់បន្ថែមលើបញ្ហានេះទេដែលខ្មែរក្រមកំពុងតែរងគ្រោះអញ្ចឹងតើប្រសង់នៅដែនដីកម្ពុជាក្រមបានធ្វើអ្វីខ្លះហើយដើម្បីជួយសង្គ្រោះពុទ្ធបរិស័ទរបស់ខ្លួនគណៈលោកគណៈព្រះអង្គហ្នឹងគណៈ បាទលើលើលើលើចឹងមិនខុសអីគុណរំចាស់ធីទីធម្មោលោកមិនសង្ឃតិកាទេអាត្មាក៏ណាថាបន្ថែមតិចដល់ប្រសងយើងឃើញថាប្រសងយើងនៅក្នុងខ្លះកណាហើយប្រសងនៅក្រៅប្រទេសនេះអញ្ចឹងសូមអរប្រគុណអរប្រគុណមែនទែនកន្លែងខ្លះយកចិត្តទុកដាក់កន្លែងខ្លះព្រះអង្គធ្វើខ្លាំងណាស់ ហើយព្រះអង្គកលែងវត្តនានាឧទាហរណ៍អំពីយុទ្ធសាស្ត្រដើម្បីតំណាក់តំណងប្រហែលព្រះអង្គគុណម្ចាស់គ្រប់អង្គនៅកម្ពុជាក្រមនោះលោកយល់ហើយមកពីធម្មតាវត្តនីមួយនីមួយតំណាក់តំណងគ្នាតែងតែធ្វើបុណ្យបុណ្យការបុណ្យនេះបុណ្យនោះតែងតែនិមន្តគ្រប់វត្តទាំងអស់ចឹងហើយយើងធ្វើអាក្នុងកិច្ចការងារដែលយើងធ្វើដូចយើងតំណាក់តំណងគ្នាដូចថាវត្ត នេះធ្វើបនផ្កាទៅវត្តនានា10 20 30វត្តមកចូលរួមអញ្ចឹងអញ្ចឹងហើយប្រសងនៅនោះប្រហែលលោកដឹងលោកដឹងយល់អំពីថាវត្តណាដែលខ្វះខាតវត្តណាដែលមិនខ្វះខាតអញ្ចឹងហើយបើសិនជាវត្តណាវត្តនីមួយនីមួយវត្តណាដែលមានសមត្ថភាពវត្តណាដែលមានអឺជីវភាពគ្រាន់បើអញ្ចឹងហើយផ្ដល់វត្តដែលពុទ្ធបរិស័ទវត្តខ្លះហ្នឹងពុទ្ធបរិស័ទទៅធ្វើការហ្នឹងច្រើននៅខាងបន្ទយឿង ហើយចំណោះជើងវត្តខ្លះក៏តិចតួចចឹងហើយវត្តដែលដែលខ្វះខាតហ្នឹងខាងវត្តអ្នកអ្នកផ្សេងផ្សេងដែលមានលទ្ធភាពយើងជួយជួយទៅតាមនឹងតំណាក់តំណងគ្នាគិតគូរគ្នាជួយគ្នាណាហើយអាត្មាឃើញថាគុណចាស់គ្រប់អង្គនៅនោះខ្នះខ្នែងណាស់ឥឡូវកំពុងខ្នះខ្នះខ្នែងណាស់ឃើញអាត្មាសប្បាយចិត្តខ្លាំងណាស់ដោយសារការយល់ចិត្តទុកដោយសារដោយសារការវិឆ្លាតរបស់ព្រះអង្គដោយ ក្នុងការឈឺឆ្អាលរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទរបស់ព្រះអង្គលោកខ្លះដែរមែនទេតាំងពីស្ពីតាំងពីលីងក៏តាំងពីស្ពីគ្រប់សពបែបយ៉ាងយើងឃើញថាទឹកចិត្តគួរឲ្យសរសើរគួរឲ្យស្ញើហ្មងដឹងថាក្នុងពេលនេះប្រហែលជាព្រះអង្គលោកយល់ថាពេលនេះដែលពុទ្ធបរិស័ទរបស់យើងប្រជាពលរដ្ឋរបស់យើងត្រូវការជាចាំបាច់អញ្ចឹងហើយក្នុងពេលនេះគ្មានរឿងថា នយោបាយខ្លាចនយោបាយខ្លាចអីព្រោះអត់មានរឿងនយោបាយអីអត់មានទេមកពីនេះមនុស្សធម៌ហើយបើសិនជារដ្ឋអំណាចហាមទៀតមានន័យថារដ្ឋអំណាចនឹងចំផ្ដាច់ស្បៀងអាហាររបស់ប្រជាពលរដ្ឋមានន័យថាមិនអោយមានការតំណែងតំណងអញ្ចឹងហើយត្រូវតែធ្វើត្រូវតែការតំណែងតំណងគ្នាมันអាចมันអាចចោតប្រកាន់ថាបន្តិចនេះនយោបាយណានយោបាយ អានឹងជាលេសមួយទេអានឹងបើសិនជាជារដ្ឋអំណាចធ្វើអញ្ចឹងយល់លេសដើម្បីវ័យបហាដើម្បីធ្វើបាបប្រជាពលរដ្ឋប្រសងនៅកម្ពុជាក្រមដែរបើសិនជារដ្ឋអំណាចយល់ថានេះជាសក្តីល្អនេះសង្កហៈធម៌ជួយសម្រួលដល់រដ្ឋអំណាចអានឹងមានរដ្ឋអំណាចនឹងត្រូវតែឲ្យសញ្ញាបាតដល់ដល់គុណចាស់គ្រប់អង្គទៀតមកពីរដ្ឋអំណាចមើលការខុសត្រូវមិនទាន់បានពេញ ពេញពេញលេញហើយបើប្រសងគុណចាស់គ្រប់អង្គខ្នះខ្នែងធ្វើគ្រប់សពបែបយ៉ាងបង្ហាញថាជួយមួយចំណែកដល់រដ្ឋអញ្ចឹងហើយគួរតែរដ្ឋនឹងគួរតែយកចិត្តទុកដាក់គួរតែសម្រួលគួរតែសរសើរដល់ដល់ដល់ដល់ប្រសងគ្រប់អង្គនេះមិនមែនរឿងនយោបាយទេលោកមិនដឹងថារឿងនយោបាយស្ទេផងនេះគាត់ថាមួយមនុស្សធម៌ជាពុទ្ធបរិស័ទរបស់លោក នេះបើថារដ្ឋអំណាចចាក់ចាត់ទៅចិត្តរដ្ឋអំណាចធ្វើបាបគេរដ្ឋអំណាចសម្លាប់ប្រជាជនខ្លួនឯងសម្លាប់ប្រជាជនខ្មែរអញ្ចឹងហើយខ្ញុំកណ្ដាអាត្មាហ្នឹងសូមផ្ដាំផ្ញើដល់គុណម្ចាស់ដែលមិនទាន់បានធ្វើហ្នឹងខ្ញុំជួយធ្វើគ្នាជួយគ្នាហើយវត្តនានាវត្តខ្លះមានស្រោបអង្គច្រើនហ្នឹងពាក់ពួងមានបលែបកាដូចវត្តវត្តបៃឆោតអោឃោសនាតាំងពីបលែ តែចឹងនោះយើងឃើញថាគួរអស្ចារ្យអញ្ចឹងហើយតាំងពីបលែយួរទៅបញ្ញើគ្រប់សពបែបយ៉ាងហើយបងប្អូនយើងនៅនោះក៏ជួយស្រោអង្គប្រមាណប្រមាណអីប្រមាណកលែងអង្គហ្នឹងប្រមាណគីឡូអញ្ចឹងទៅជាមកបោះមកជួយរួមចំណែកគ្នាអញ្ចឹងទៅបានច្រើនណាអញ្ចឹងបើសិនជា461វត្តចាត់ចែងតាក់ទួងគ្នាទាំងអស់ ធម្មតាមិនមែនថាมันតាក់ទងគ្នាទេឥឡូវយើងថាប្រហែលជា100វ៉ាត់ទៅចប់300វ៉ាត់ទៅចប់ខេតមួយតាក់ទងគ្នាប៉ុនអីតែងតែនិមន្តពីនេះពីនោះមករួមគ្នាឥឡូវពេលនេះដែលយើងត្រូវពីគ្រោះគ្នាព្រះអង្គជួយគ្នាពីគ្រោះគ្នាឥឡូវបរិស័ទនៅចបែកខាងណាទៅធ្វើការនឹងច្រើនខ្វះខាតហើយវត្តណាមួយទៀត ដែលមានពុទ្ធបរិស័ទមកក្រៅប្រទេសឬក៏នៅនោះមានសមត្ថភាពអញ្ចឹង live Facebook នឹងប្រវត្តិណាទៅឲ្យគេឃើញផងឃើញឥឡូវហ្នឹងខ្ញុំថាធ្វើតោជួយនៅនេះបានប៉ុណ្ណឹងឥឡូវកង្វះខាតប្រមាណទៀតប្រាប់ពុទ្ធបរិស័ទទៅឬក៏វត្តនានាទៅតាមមកក្រុមយើងនឹងជួយសស្រះសស្រានគ្នាមកពេលបងប្អូនយើងកំពុងតែប្រឈមមុខនៅក្នុង ជំងឺ Covid នឹងឯងសូមអរគុណលោកគ្រូណាកណាកណាខ្ញុំកណាសូមថ្លែងអរប្រគុណព្រះអង្គកណាអឺខ្ញុំកណាទៅទទួលបានដំណឹងមួយព្រះអង្គទៀតដែលទៅនឹងចូលមកគឺព្រះអង្គសូម៉ានីប្រទេសអូស្ត្រាលីខ្ញុំកណាសូមថ្លែងបង្គំកណាព្រះអង្គអឺសូម៉ានីកណាព្រះអង្គឮទេកណា ចម្រើនពណ៌លើលើសូអត់កណាជ្រាបក្នុងឱកាសនេះខ្ញុំកណាសូមទូលសួរព្រះអង្គថាតើព្រះអង្គសម្លឹងឃើញថាប្រសង់នៅនៅកម្ពុជាក្រមនឹងបានធ្វើអ្វីខ្លះហើយដើម្បីជួយជួយសង្គ្រោះដើម្បីជួយសង្គ្រោះពុទ្ធបរិស័ទរបស់ខ្លួនដែលកំពុងតែរងគ្រោះនឹងកណាកណានមន្តកណាបាទព្រះអរគុណច្រើន ហេសួរអាត្មាឬក៏សួរគុណចាស់គ្រប់អង្គឬក៏សួរបងប្អូន ប្រសងខ្មែរខាងក្រៅសួរដល់គុណគណាព្រះអង្គសម្លឹងឃើញព្រះអង្គតាមព្រះអង្គតាមដានព័ត៌មានហ្នឹងតើព្រះអង្គបានសម្លឹងឃើញប្រសងដែលនៅកម្ពុជាក្រោមហ្នឹងពេលដែលពុទ្ធបរិស័ទរបស់ខ្លួនរួងគ្រោះហើយហ្នឹង ថាតើប្រសង់នៅកម្ពុជាក្រមបានធ្វើអ្វីខ្លះហើយដើម្បីជួយពុទ្ធបរិស័ទរបស់ខ្លួនកណាអឺតាមតាមតាមកណាតាមដានហ្នឹងគឺថាព័ត៌មានខ្លះហ្នឹងមានប្រសង់វត្តខ្លះលោកតវ៉ាជាមួយរដ្ឋាភិបាលដើម្បីសុំយកពុទ្ធបរិស័ទរបស់ខ្លួនមកស្រុកវិញកណាអឺចំពោះរឿងនេះតើព្រះអង្គមានសម្លឹងឃើញអ្វីបន្ថែមទៀតទេកណាសូមនិមន្ត ណាហើយខ្ញុំកណាសូមនមស្ការចំពោះអឺព្រះអង្គធីធីធម្មហើយព្រះអង្គពូសវងហើយព្រះអង្គហាន់ហើយកូនចាស់មួយចំនួនទៀតនៅក្នុងទីនេះផងដែរព្រមទាំងប្រសង់ទូទាំងពិភពលោកហើយសូមចម្រើនពូញោមអឺវងថាច់ដែលជាវាគ្មិនហើយចម្រើនពូញោមទាថេនជាឧត្តមទីណារបស់សហព័ន្ធព្រមទាំងប្រសង់នៅវាគ្មិនទាំងអស់ ផងដែរក្នុងរយៈពេលថ្មីថ្មីយើងមើលឃើញជាច្រើនមិនត្រឹមតែ អាត្មាទេទោះបីតែគុណចាស់ហើយញាតិញោមក៏អាចសម្លឹងមើលឃើញក្នុងរយៈពេលចុងក្រោយនេះ យើងមើលឃើញប្រសងយើងមាន ការងារសកម្មចូលរួមនៅក្នុង សង្គមរបស់យើងមកពីព្រះអង្គយល់ឃើញអំពីភាពរំបាករបស់ ពុទ្ធបរិស័ទរបស់លោកអញ្ចឹងតែគ្រប់ពាត់ហើយយើងសម្លឹងមើលដែលយើងបានឃើញហើយព្រះអង្គគ្រប់អង្គហ្នឹងក៏លោកមិនឈួរកន្តើយដែរណាហើយព្រះអង្គលោកតែងតែបកោប្រកាសទៅដល់ពុទ្ធបរិស័ទរបស់លោកក្នុងចំណោះជើងវត្តអ្នកដែលធូធាក្តីនៃហើយអ្នកចំណោះជើងវត្តរបស់លោកនឹងនៅខាងក្រៅប្រទេសក្តីលោកតែងតែអំពាវនាវ ហើយញាតិញោមយើងមានជំនឿទៅលើព្រះសង្ឃនឹងច្រើនណាឲ្យតលោកចេញមុខធ្វើសកម្មភាពដឹងថាញាតិញោមហ្នឹងគាត់ចូលរួមការងារយ៉ាងសកម្មដែរអញ្ចឹងហើយប៉ានេះយើងថាគ្រប់ក្រនឯនៅបើប្រជាជនបងប្អូនយើងនៅដែនដីកម្ពុជាក្រមហ្នឹង7លានអ្នកជាង ហើយច្រើនជាង7លានអ្នកនោះទៅទៀតហើយប្រសងយើងបើយើងគិតជាប្រសងវាខ្ទង់ជា 10000អង្គអីហ្នឹងក៏ក៏មិនដឹង គឺខ្ទង់ខ្ទង់ហ្នឹងណាហ្នឹងទាំងអឺប្រហែល100អត់460ពាត់ជាងហ្នឹងអញ្ចឹងគឺប្រសងហ្នឹងបានន័យថាតិចហើយអឺពុទ្ធបរិស័ទរបស់យើងហ្នឹងច្រើនហើយការដែលវត្តយើងរីកចម្រើនលូតលាស់ទៅបានហ្នឹងក៏អាស្រ័យការទំនាក់ទំនងជាមួយនឹងពុទ្ធបរិស័ទឥឡូវនេះ ពុទ្ធបរិស័ទគឺមានបញ្ហារឿងជំងឺ Covid ណាយើងមានតួនាទីសំខាន់ណាដែលចូលរួមលើកទឹកចិត្តអាការលើកទឹកចិត្តនឹងជាកត្តាសំខាន់ណាធ្វើម៉េចកុំឲ្យគាត់បាក់ទឹកចិត្តហើយយើងជាតួអង្គមួយជាអ្នកដឹកនាំរបស់គាត់ទីមួយគឺជាទ្រឹស្ដីតែម្ដងទ្រឹស្ដីយើងអាចនិយាយទៅបានពីរគឺពុទ្ធសាសនាបានន័យថាអវាទរបស់ព្រះពុទ្ធយកមកដើម្បីនឹងទូលមាន ណាទីពីរទៀតគឺចូលរួមណែនាំពីរឿងកិច្ចការងារសង្គមដែលកើតឡើងទូទាំងពិភពលោកនោះមាន បញ្ហាអ្វីខ្លះណាខ្ញុំកណាលើកបញ្ហានេះឡើង ដើម្បីឲ្យព្រះអង្គបានជ្រាប ពីកិច្ចការដែលយើង ត្រូវធ្វើមិនមែនតែ ត្រឹមតែអាមិសទានទេព្រមទាំងធម្មទាននេះវាជាកត្តាសំខាន់ណាដែលសម្រាប់ញាតិញោមយើងនៅក្នុងពេលនេះពេលខ្លះគាត់មិនតបានយល់អំពីកិច្ចការទាំងអស់ហ្នឹងយើង ជាព្រះសង្ឃហ្នឹងគឺ ត្រូវតែនិយាយលើកទឹកចិត្តឲ្យគាត់នឹងមានស្មារតីមានភាពអង្អាចហើយមានភាពតស៊ូកុំចោះចាញ់ពីរឿងជំងឺ Covid ហ្នឹងវាគឺជាកត្តាមួយដែលសំខាន់គុណម្ចាស់ករណីគ្រប់ព្រះអង្គគួរតែចូលរួមធ្វើត្រង់ចំណុចនេះដើម្បីឲ្យគាត់នឹងបានយល់ប្រសិនបើគាត់បានយល់អំពីកត្តាទាំងអស់នេះហើយរឿងការបរិច្ចាគក្តី រឿងការដែលជួយគ្នាហ្នឹងគឺវាគឺជាការងាយស្រួលទេណាដោយព្រះអង្គខ្ញុំកណាចាំងលើកដោយព្រះអង្គហាន់លើកឡើងថាអឺគុណម្ចាស់ខ្លះលោកមានការភ័យខ្លាចមិនចង់ជិញមុខដើម្បីនឹងជួយទៅដល់បរិស័ទខ្លាចពីរឿងនយោបាយនឹងវាជាកតាខុសអញ្ចឹងអាត្មាសូមលើកថាប្រសិនបើគុណម្ចាស់ខ្វះស្មារតីមិនយល់អំពីច្បាប់ឬក៏ប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រចូល អឺបើកតាមកម្មវិធី KK CCTV ដែលមានប្រតិជនពួរសវឿងញោមទាថេនញោមគឹមគូនោះគឺចង់បដោះនៅស្មារតីរបស់ប្រគុណម្ចាស់និងញាតិញោមទាំងអស់គ្នានោះឲ្យបានយល់ពីប្រវត្តិសាស្ត្រពីច្បាប់ភាពក្លាហានភាពអង្អាចរបស់យើងនៅតង់ចំណុចហ្នឹង ពេលដែលគាត់បានចូលស្ដាប់ពីកម្មវិធីហ្នឹងបានន័យថាការបណ្ដោះគំនិតនៃស្មារតីរបស់គាត់គាត់ក៏តែងតែក្លាហានឡើងជាពិសេសគឺគុណម្ចាស់ហ្មងកាលពីមុនយើងមើលសកម្មភាពដែលផុសផុលរបស់យុវជនយើងមើលឃើញតិចតែមែនទេសឹងតែគ្មានផងក៏ប៉ុន្តែកម្មវិធីនេះគឺបណ្ដោះនៅស្មារតីណាបង្ហាញនៅច្បាប់បញ្យល់អំពីសិទ្ធិទៅដល់ពួកគាត់គាត់បានយល់អំពីរឿងទាំងអស់ហ្នឹងគាត់ចាប់ផ្ដើមចេះចូលរួម ចេះចូលរួមសកម្មភាពនៅក្នុងសង្គមហ្នឹងគាត់ថាអូកាលពីមុនគាត់ខ្លាចគាត់ភ័យគាត់មិនហ៊ានចូលរួមនៅក្នុងសង្គមរបស់យើងទៅបីជាការចែកអំណោយក្តីការចែកជាសិភៅឬក៏ជាជាឯកសារក្តីគាត់មានការភ័យខ្លាចណាស់ដល់ពេលគាត់បានស្ដាប់បានចែកទំលែកនៅរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់ចាប់ផ្ដើមមានការចូលរួមយើងឃើញនៅនៅសកម្ម នុភាពសកម្មជនរបស់ខាងយុវជនទាំងប្រសង់ក្តីទោះបីតែចេញមុខក្តីមិនចេញមុខក្តីក៏យើងមើលឃើញសកម្មភាពខាងក្រៅនោះគឺឃើញសន្ធឹកសន្ធាប់សឹងតែគ្រប់ពាត់ឥឡូវនេះបានចេញជួបានចេញមកជួយពុទ្ធបរិស័ទដែលកំពុងតែរងទុក្ខវេទនាហើយព្រះអង្គទីទីធម្មលើកឡើងសំហេតុផលនៅក្នុងរដូវ Covid នេះអើគុណម្ចាស់ប្រការណាគ្រប់ព្រះអង្គនៅក្នុងដែនដីកម្ពុជាក្រោម បើសិនតែថាយើងអាចផ្អាកក្នុងការកសាងនៅក្នុងរដូវហ្នឹងយើងយកថាវិការទាំងអស់ហ្នឹងទិញជាអង្គឬក៏អំណោយទៅជូនបងប្អូនយើងកំពុងតែរងទុក្ខវេទនាឲ្យគាត់រស់ផុតអំពីក្នុងរដូវ Covid នេះគឺបានបានន័យថាមានអានិសង្សខ្លាំងហើយមានបុណ្យច្រើនមែនទែនប្រសិនបើក្នុងរដូវហ្នឹងយើងមិនបានចូលរួមដើម្បីនឹងជួយពួកគាត់នឹងត្រូវរងគ្រោះឬក៏មានជំងឺត្រូវឧទាហរណ៍ថាគាត់ស្លាប់អីចឹងតើ បានអ្នកណាចូលរួមដើម្បីនឹងវិភាគគតិនៃការកសាងវត្តរបស់យើងគឺអត់ណាហើយយើងរាល់ដងនៅតាមខេត្តនានាអីពេលដែលយើងខ្វះលុយកសាងវត្តណាយើងតែងតែឡើងទៅព្រៃនគរទៅបញ្ញៀងដងណាយវាលប្រាស់អីហ្នឹងគឺទៅរែងគៀសរបស់ពួកគាត់ហ្នឹងហើយទៅបីថាគាត់នឹងធ្វើការប្របាក់អីយ៉ាងណាក៏គាត់ចូលរួមទៅតាមលទ្ធភាពដែលអាចជួយទៅបានក៏ប៉ុន្តែនៅក្នុងរដូវពេលនេះ យើងដែលមានសល់អង្គក្តីក៏យើងមានលទ្ធភាពក្នុងការអំពាវនាវនឹងយើងអាចមានលទ្ធភាពក្នុងការជួយគាត់ក្នុងពេលនេះតែម្ដងហើយខ្ញុំកណាឃើញថាឥឡូវមានច្រើនណាសឹងតែគ្រប់ពាត់ហើយដែលបានចេញមុខជួយមិនត្រឹមតែក្នុងចំណោះជើងវត្តរបស់ពួកគាត់ទេគាត់តែងតែចែករំលែកទៅខាងប្រៃនគរលើប្រៃនគរដូចជាវាលប្រើសឬក៏ទួលតមកអីឃើញ មានវត្តស្រីតមើនឬក៏វត្តបាយឆៅវត្តពេ9បដោពេនអីអីហ្នឹងយើងឃើញមាននេះបានន័យថាគាត់បានយល់អំពីការតំណាក់តំណងសេចក្តីទុកសោករបស់បងប្អូនរបស់យើងដែលកំពុងតែរងទុកកូវីដទៅនេះយើងឃើញមានការចូលរួមនឹងយ៉ាងសកម្មអ្នកខ្លះទៅក៏ចូលជាពីខាងក្រោយមិនចេញមុខទៅអ្នកខ្លះទៅក៏ចេញមុខ ដើម្បីនឹងធ្វើកិច្ចការងារទាំងអស់នេះទាំងអស់នេះហើយគឺជាការងារមួយដ៏ល្អសម្រាប់យើងដែលជាខ្មែរហើយយើងដែលចង់រក្សានៅទំនៀមទម្លាប់ប្រពៃណីរបស់យើងឲ្យកងវងហ្នឹងតើយើងរក្សានៅពូជរបស់យើងនោះឲ្យបានកងវងសិនណាឲ្យមានជីវិតរស់នៅសិនទៅពួកគាត់ទាំងអស់ហ្នឹងមានលទ្ធភាពដើម្បីរក្សានៅអ្វីដែលយើងមាននៅក្នុងពេលនេះប្រសិនបើយើងមិនចូលរួមឬក៏យើងបណ្ដោយឲ្យពួកគាត់ហ្នឹង ដាច់ជីវិតឬក៏ស្លាប់អីអីទៅអញ្ចឹងតើទំនៀមទម្លាប់ប្រពៃណីអសរសាស្ត្ររបស់យើងតើយើងអាចគង់នៅបានដែរអត់ពេលខ្លះក្នុងបច្ចុប្បន្ននេះក៏ជាការឆ្លៀតឱកាសឬក៏គេចង់ធ្វើអ្វីមួយយើងក៏យើងមិនដឹងដែរយើងកុំភ្លេចខ្លួន យើងត្រូវតែរឹងពឹងហើយជួយអ្វីដែលអាចជួយទៅបាន ប្រសិនបើយើងមិនយល់យើងខ្វះចន្លោះពីរឿងសិទ្ធិឬភាពក្លាហានឬក៏ផ្នែកច្បាប់ហើយយើងអាច ផ្ញើជាសារទៅជាសួរនៅតាមកន្លែងណាក៏បានឲ្យតែមានខ្មែរក្រមពេលនោះយើងទាំងអស់គ្នានឹងចូលរួម ធ្វើការបកស្រាយហើយបញ្យល់របស់បងប្អូនទាំងអស់គ្នាបានយល់អំពីច្បាប់អន្តរជាតិក្តីអំពីប្រវត្តិសាស្ត្រក្តី អំពីច្បាប់នៅក្នុងដែនដីប្រទេសយួនក្តីគឺចង់បង្ហាញឲ្យបងប្អូនទាំងអស់គ្នានឹងមានភាពក្លាហានចេះជួយគ្នា ទៅវិញទៅមកក្នុងពេលគ្រាក្រហ្នឹងហើយអញ្ចឹងខ្ញុំកណាអាត្មាភាពហ្នឹងគឺមើលឃើញហើយសម្លឹងឃើញដល់បងប្អូនទាំងអស់គ្នាហ្នឹងទាំងយុវជនក្តីគឺមានភាព ក្លាហានចេះចូលរួមដើម្បីអឺចែករំលែកនៅចំណេះដឹងក៏ដូចជាចែករំលែកនៅ អាហារគ្នាទៅវិញទៅមកនៅក្នុងភាពក្រីក្រជាពិសេសគឺប្រគុណម្ចាស់ដែលបានធ្វើហើយហើយ នៅកំពុងតែធ្វើនឹងខ្ញុំកណាសូម កោតសរសើរលើកទឹកចិត្តទៅដល់ព្រះអង្គគ្រប់ព្រះអង្គហើយបងប្អូនទាំងអស់គ្នាគុណម្ចាស់នៅក្នុងស្រុកសង្ឃឹមថាបងប្អូននៅខាងក្រៅនេះគឺមិនចោលបងប្អូនទេទោះបីជាតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដែលអាចជួយទៅបានទៅតាមកម្លាំងដែលអាចធ្វើទៅបាន ហើយបើថាចោលគឺមិនចោលបងប្អូននឹងយ៉ាងហោចណាស់ក៏ឲ្យបងប្អូននឹងបានយល់អំពីរឿងសិទ្ធិសេរីភាព សេចក្តីសម្រេចវាសនាខ្លួនដល់ខ្លួនឯងហើយឲ្យបងប្អូននឹងបានរស់ក្នុងគ្រាដែលលំបាកនេះផងដែរនឹងខ្ញុំក៏អាត្មាភាពសូមចូលរួមប៉ុណ្ណេះសិនបើសិនមានអីដែលទៅសួរអាត្មានឹងឆ្លើយតទៅទៀតអរគុណច្រើនកណាខ្ញុំកណាសូមថ្លែងអំណរអបគុណព្រះអង្គដែលព្រះអង្គបានចូលរួមមានតេរដេកាអំពី អបសងខ្មែរក្រមត្រូវធ្វើអ្វីខ្លះដើម្បីជួយសង្គ្រោះពុទ្ធបរិស័ទរបស់ខ្លួនកណាឥឡូវខ្ញុំកណាសូមងាកមក ប្រដេចប្រគុណទីទីធម្មវិញខ្ញុំបការណាសូមជម្រាបថាសំណួរនេះប្រដេចប្រគុណគ្រប់ព្រះអង្គបានអឺបានមានទេរដីកាខ្លះខ្លះហើយខ្ញុំកណាចង់និមន្តប្រដេចប្រគុណបញ្ជាក់ថាតើចំណុចខ្វះខាត របស់រដ្ឋាភិបាលវៀតណាមនឹងចំណុចមាន ចំណុចខ្វះខាតអ្វីខ្លះក្នុងការជួយសង្គ្រោះជីវិតបរតរបស់ខ្លួនហើយនឹងព្រះអង្គមានសំណូមពរអ្វីខ្លះទៅរដ្ឋាភិបាលវៀតណាមខ្ញុំកណាសម្រាប់ធានានិមន្តបដិគុណទីទីទីតាមមុនកណាអឺជាទូទៅអានេះវារដ្ឋាភិបាលហ្នឹងគាត់ត្រូវតែមានការធានារ៉ាប់រងហ្នឹងគឺទៅមិនរើសអើង មានការរើសអើងហ្នឹងភាកច្រើនរដ្ឋាភិបាលរើសអើងពូជសាសន៍តំបន់ខ្លះហ្នឹងក៏ជួយអញ្ចឹងទៅតំបន់ខ្លះហ្នឹងដូចជាមិនស្មើដៃទេបងប្អូនដូចជាវ៉ាក់ស៊ីនជាដើមគឺភាកច្រើនអ្នកដែលធ្វើការតាមខេត្តហ្នឹងអត់បានចាក់ឲ្យត្រឹមត្រូវទេបើមិនបើជនជាតិយកណាមគាត់ចាក់ឲ្យប មកពីគេមានលុយផងគេមានអំណាចផងអីចឹងមិនព្រោះអាត្មានេះយើងកណ្ដាប៉ាន់ស្មានទេតែប្រហែលជាត្រូវច្រើនយើងនេះខុសមិនព្រោះអានឹងទី1រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ពីព្រោះខ្មែរក្រមគឺជាជនជាតិដើមហើយនៅសេះតែមួយថ្ងៃទៀតគឺទៅជាថ្ងៃខួប14ឆ្នាំ ទៅយកថ្ងៃទី13ខែធ្នូហ្នឹង1900 2007មិនពណ៌ដល់2021ហ្នឹងវា14ឆ្នាំនៅស្រុកវៀតណាមហ្នឹងក៏គេប្រពន្ធធ្វើព្រោះវៀតណាមមិនចុះហត្ថលេខីចឹងដែរពេលខ្មែរក្រមគឺជាចិនជាតិដើមជួយសម្រួលឲ្យបងប្អូនដែលគាត់កំពុងរស់នៅខ្វះខាតហ្នឹងមិនពណ៌អាត្មាឃើញរដ្ឋាភិបាលដូចជាមិនសូវយកចិត្តទុកដាក់លើកឧទាហរណ៍ដោយធាតពិត ដូចជាព្រះអង្គឌួងតាញ់ឌួងយួងតិននៅលោកតកតថ្មីថ្មីហ្នឹងតាមសេចក្តីដែលជាមួយ លោកគ្រូអាត្មាបានជួបសោតកម្មនៅវត្តពោធិវង្សនៅពេញនគរលោកថាមកពីខ្វះខាតខ្វះខាតពេលដែលលោកអាពាតនៅក្នុងវត្តគេឲ្យលោក ស្នាក់នៅសឹងនៅក្នុងវត្តដើម្បីនឹងសម្រួលហើយជួយព្យាបាលលោក មានចតាល័យស័កអីជាដើមហ្នឹងហើយព្រះសង្ឃសាមណេរនៅក្នុងវត្តយកចិត្តទុកដាក់ញាតិញោមហ្នឹងថ្វាយអាហារបិណ្ឌបាតលោកដូចជាសុខសบายធម្មតាធម្មតាអញ្ចឹងទៅប៉ុន្តែដោយសារច្បាប់នៅឯទីហ្នឹងបើសិនជាអ្នកណាមួយបានលំលងនៅច្បាប់ហ្នឹងមិនអនុវត្តនៅអាចរាចរ15 16ហ្នឹងគឺថាត្រូវគុកច្បាប់មិនពោះអញ្ចឹងទេត្រូវទៅបញ្ជូនកាយព្រះអង្គហ្នឹងទៅពេទ្យ ហើយទៅពេលទៀតសោតហ្នឹងយើងមើលទៅថ្ងៃដំបូងដំបូងហ្នឹងដូចជាឆ្នាំក៏អត់សូវមានហើយអ្នកថែរក្សានៅខាងក្នុងពេទ្យហ្នឹងមានមេឌិចអីជាដើមគ្រូពេទ្យដូចជាមិនសូវយកទៅទុកដាក់ចំពោះប្រសងយើងទេហ្មងព្រោះអាហារក៏ខ្វះពេទ្យក៏មិនសូវជួយថែរក្សាថែមទាំងអាហារបិណ្ឌបាតហ្នឹងខ្វះហើយឆ្នាំខ្វះទៀតអញ្ចឹងទេថែមទាំងឆ្នាំថែមទាំងអាហារហ្នឹងខ្វះខាតទាំងអស់ទៅធ្វើឲ្យគ្រូ ន់សូគាត់មិនដោយសារយើងកាន់ពុទ្ធសាសនានេះទៅតាមកម្មផលរបស់ព្រះអង្គហើយចរិយាពេទ្យហ្នឹងធម្មតាប៉ុន្តែរឿងដែលធ្វេសប្រហែសគឺយើងអាចចាត់ទុកថាដោយសាររដ្ឋអំណាចហ្នឹងអត់ទុកយកទុកដាក់រឿងមួយទៀតថ្មីថ្មីពីម្សិលមិញតែម្ដង នៅព្រៃនគរដូចគ្នាវត្តហ្នឹងវាវត្តអាត្មាមានកូនទាហានយួនចិនបូដោយបូដាំងអីចឹងទៅអាខ្លះមានមិនតល់ផ្កាយទៅវាអាចមានទូនាទីធំធំនៅស្រុកយួនហ្នឹងវាធ្លាប់មកកាណាដាណាអាត្មាអំបោះវាហើយដល់វាទៅវិញវានិយាយវល់នៅស្រុកយួនលើកណាអាចែកកំណយហ្នឹងវាចូលទៅតាមរយៈនគរបាលចូលទៅតាមរយៈកុំអាងបូដោយបន្តបាន ហើយនៅក្នុងវត្តពោធិវង្សនោះខ្វះខាតដោយសារមូលហេតុស្អីដោយសារវត្តវត្តខ្មែរណាវត្តខ្មែរអញ្ចឹងទេពួកមូលដ្ឋាននៅទីនឹងទៀតសោតហ្នឹងប្រហែលជាមិនសូវយកចិត្តទុកដាក់ទេពីព្រោះភាគច្រើនគេយកចិត្តទុកដាក់ទៅលើវត្តវៀតណាមវត្តចិនចាមជាដើមទៅវត្តខ្មែរយើង ប្រហែលជារឿងពិតណាអាត្មា អត់មិនបលើបើសិនជាលូសូ ស្ដាប់ទៅលើនឹងទៀតសោតហ្នឹងស្រុកយើងនៅក្នុងហ្នឹងទៀតសោតប្រយ័ត្នប្រយែងបន្តិចពីព្រោះគេពិតមែនខ្មែរយើងហ្នឹងគេតាមដានហ្នឹងគ្រប់ជំហានហ្នឹងមិនពោឲ្យព្រះអង្គនៅពោរិវងទៀតសោតហ្នឹងយើងប្រយ័ត្នប្រយែងដូចគ្នាខ្វះខាតថ្មីថ្មីហ្នឹងលោកក៏ខ្វះខាតហើយអ្នកជនជាតិយួនហ្នឹងក៏ធ្លាប់ជាកូនទាហានរបស់អាត្មាក៏ថាមានតែវិធីម្យ៉ាងនេះព្រោះគាត់មានអំណាចគាត់មានកសែរយៈអញ្ចឹងទៅគាត់យកអង្គយក ផ្លែឈើយកស្ពៃយកបន្លែយកអាហារមួយចំនួនហ្នឹងទៅប្រគេនប្រសងនៅទីហ្នឹងបាទព្រោះអានេះគឺជាកត្តាសំខាន់ណាសម្រាប់ទៅលើបងប្អូនយើងនៅក្នុងស្រុកពិសេសគឺរដ្ឋាភិបាលរដ្ឋាភិបាលនឹងត្រូវតែដាក់អត្តភាពខ្មែរក្រមនឹងគឺជាតួលេខចម្បងលេខ1ទៅចោះពលភាសាខ្មែរក្រមនឹងវាខ្សត់ ហើយទី2ទៀតយើងហ្នឹងវាចំណៅវិជាហ្នឹងវាមិនបានដូចជនជាតិគេហើយវាអ្វីសពបែបយ៉ាងហ្នឹងយើងខ្វះទាំងអស់ហ្នឹងហើយកម្លាំងពលកម្មហ្នឹងឡើងទៅធ្វើការហ្នឹងយកទៅកម្លាំងសុទ្ធតែម្ដងណាកម្លាំងពលកម្មហ្នឹងសំខាន់ណាស់បើនៅលោកខាងលិចទៀតសតហ្នឹងចាត់ទុកថាជាកម្លាំងស្នូលណាដែលផលិតដែលដែលដែលដែលរលុយបានដើម្បីជួយឲ្យស្រុកទេសហ្នឹងចម្ងចម្រើនមានវិវឌ្ឍនការទៅមុខដោយសារកម្លាំងពលកម្មហ្នឹងឯង ដោយតួយ៉ាងដូចយើងនៅក្រៅស្រុកលោកខាងលិចអញ្ចឹងដែលគេមានបានដោយសារអីសារកម្លាំងពលកម្មចំនួនដែលយើងជីងមកក្រៅស្រុកខាងអន្តរប្រវេសហ្នឹង immigration ហ្នឹងគឺយកយើងមកដើម្បីធ្វើការហ្នឹងអីយកធ្វើការដើម្បីស្អីដើម្បីជួយសម្រួលសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗហ្នឹងចម្បងចម្រើនហើយកម្លាំងខ្មែរក្រមទៅហប់ហប់ពាន់ហប់ម៉ឺនហប់សែនអ្នកឡើងទៅតាមខេត្តនានាហ្នឹងទៅពេលខ្លះទៅស្ទើរដូចចង់ចង់ពួយផង លើកលែងតែយាយតាចាស់កងខ្នងទៅមិនរួចទៅទាំងកូនទៅទាំងពូនគ្នាទៅទីហ្នឹងអញ្ចឹងទេកម្លាំងពលកម្មខ្មែរក្រមដែលយើងដាក់សនួរសូមមើលខ្មែរក្រមទៅមិនយើងទៅមានបានភាគរយឬខ្មែរក្រមជីងកៅស្រុកខ្មែរក្រមទៅអូស្ត្រាលីទៅស្រុកប៉ាំងមកកាណាដាមកអាមេរិកកាំងជាដើមតិចទៅទីបំផិតសូម្បីតែកូនខ្មែរក្រមហ្នឹងល្អល្អរៀនសូត្រមានចំណេះវិជ្ជាតែវាអត់មានសេរីយៈទី2ទៀតសោតហ្នឹងយើងវជនជាតិ ណាអញ្ចឹងទេអាការដែលជីងមកកៅសោកភាគច្រើនយួនកម្មករយួនជីងមកប្រុយប្រុយពីកន្លែងអាត្មាហ្នឹងទៅណាមិនប៉ះយួនកម្មករពីអៃវ៉ុងពីហាណូយរហូតអង្គដបងជីងមករាប់ម៉ឺនរាប់សែនអ្នកទៅបីតាសម័យកូវីដហ្នឹងក៏យួននៅជីងមកក្រមហ្នឹងប្រហែលក្របដែលជីងមកធ្លោយអត់មានទេចឹងទេសូមញាតញោមរដ្ឋាភិបាលនឹងគួរតែយកចិត្តទុកដាក់យើងនឹងស៊ូស្លាប់នៅឲ្យបញ្យើងនៅឯនគរទៅចុះចឹងទេចឹងទៅអាត្មាមើលឃើញធៀបពិតគឺរដ្ឋាភិបាលនឹង ដូចជាមិនសូវជាយកចិត្តទុកដាក់ទៅលើព្រោះហ្នឹងអាត្មាសុំនិយាយទៅចុះពីព្រោះដោយសារម៉ោង12នៅទីនេះហើយថ្ងៃស្អែកនឹងជិញទៅ2 3ម៉ោងទៀតហើយដូចជាថ្ងៃហ្នឹងមិននឿយដែរខ្ញុំបណ្ដាអាត្មាសូមអធិចំពោះបដិជគុណនៅលើវេទិកានេះហើយទាំងអស់លោកញាតិញោមពុទ្ធបរិស័ទដូចជាអ្នកស្ដាប់នៅទីសោតសូមមកសូមជិញមិនបន្តិចម៉ោងមិនពោះហើយសូមអធិស្ឋានផងបើសិន គណៈខ្ញុំគណៈសូមថ្លែងអំណរអរគុណដល់ប្រដេកប្រគុណទីទីធម្មោដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមនៅ ក្នុងកិច្ចពិភាក្សានេះងាកមកប្រដេកប្រគុណពោសវងវិញពីពីប្រទេសអូស្ត្រាលីតើព្រះអង្គមើលឃើញចំណុចខ្វះខាតអ្វីខ្លះរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជួយសង្គ្រោះប្រជាជន របស់ខ្លួនហើយតើព្រះអង្គមានអឺ សំណូមពរយ៉ាងណាខ្លះចំពោះរដ្ឋាភិបាលវៀតណាមកណាសូមរដ្ឋធានីនិមន្តដោយគុណកណាមិនមានអីខុសពីគុណចាស់ខាងលើទេហើយក្នុងបណ្ដាគិតថាមកពេលគិតថាគួរតែយើងយើងជាអ្នកជនជាតិដើមមានសិទ្ធិទៀមទាយើងជាជនជាតិដើមខ្មែរក្រមហ្នឹងអឺត្រូវតែធ្វើលិខិតអឺ ទៀមទាយ៉ាងណាដើម្បីឲ្យយកចិត្តទុកដាក់មកជនជាតិដើមឲ្យបានអឺកម្រិតខ្ពស់ឡើងទៅទៀតកុំឲ្យលក្ខណៈមើលងាយដូចជាមើលស្រាលទៅលើជនជាតិដើមខ្មែរក្រមហ្នឹងព្រោះយើងមានសិទ្ធិស្មើគ្នាក្នុងការរស់នៅជីវិតរស់នៅតើមានសិទ្ធិស្មើគ្នាមិនមែនដូចជាអឺចាប់គ្នាញោកដូចជាគ្មានធម៌មេត្តាហើយដូចជាគ្មានការយកចិត្តទុកដាក់ចំពោះជនជាតិដើមយើងហ្នឹង ខ្មែរក្រមរបស់យើងហ្នឹងអឺយើងត្រូវតែមានការតវ៉ាបែបការទូតឬក៏លិខិតស្នាមតាមបែបទៀមទាសេចក្តីមិនមិនពេញចិត្តឬក៏ការទៀមទារបស់យើងនោះឲ្យបានចិត្តដិតឲ្យបានដល់កម្រិតទៅដើម្បីឲ្យបានមានសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរក្រមយើងកុំឲ្យដូចជាមើលស្រាលខ្ជើងពេកហើយដូចជាសັດធៀបទៅហើយចាប់គ្នាញោកចាប់គ្នាដូចជា មិនសូវមានហៅថាកិច្ចអភិបាលកិច្ចល្អចំពោះប្រជាពលរដ្ឋហ្នឹងថាគួរឲ្យអន្តរធមណាដូច្នេះយើងមានការទៀមទាយ៉ាងណាឲ្យបានដល់ស៊ីជំរៅបន្តិចទៅហើយនឹងទី1ទី2ទៀតមកចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រមរបស់យើងហ្នឹងគឺថាកប3ធ្វើយ៉ាងណាមានស្មារតីរឹងមាំចំពោះសាក្សីសំខាន់ដូចជា គេធ្វើបាបយ៉ាងណាឬក៏មានការគៀបសង្កត់យ៉ាងម៉េចយើងត្រូវតែមានឯកសារឬក៏លិខិតបទដ្ឋានយ៉ាងណាដើម្បីឲ្យមានជាការទៀមទារបស់យើងមានប្រសិទ្ធភាពពីព្រោះបើយើងអត់មានឯកសារយោងអត់មានអ្វីជាផុសតាងយើងធ្វើអ្វីក៏មិនបានដូចបំណងរបស់យើងដែរហ្នឹងហើយថ្លាចូលរួមប៉ុណ្ណឹងចុះអរគុណដែរចំពោះវេទិកាថ្ងៃនេះកណាចូលរួមមកជួយពរឲ្យវិទ្យាករយើងនៃសុខសេចក្ដីចម្រើននៃព្រះសង្ឃ សំខាន់គឺសូមសំណងពរយើងដូចជាវេទិកាយើងបានលើកឡើងខាងលើអញ្ចឹងយើងទៀមទាឲ្យប្រសង់ខ្មែរយើងនៅខាងកម្ពុជាក្រមហ្នឹងមេតាជាជាពិសេស គឺមន្ត្រីសង្គ្រឹះក្រៈអ្នកមានអ្នកមានហ្នឹងប្រសង់មានអ្នកមានហ្នឹងគឺថាកំពងើកន្តើយមានការងារធ្វើឲ្យគេលើកតម្លៃយើងជាអ្នកជួយប្រជាពលរដ្ឋខ្មែរហើយយើងគួរណាស់តែយើង កំពងើកន្តើយរហូតដល់ដេកនៅក្នុងម៉ាស៊ីនត្រជាក់ ហើយគិតអំពីតែសុខស្រួលតែឯងហើយមិនគិតអំពីប្រជាប្រដ្ឋគ្នាទីខ្មែរគ្នាឯងគិតទៅពីសុខហើយគេបញ្ជាតាម តាមការបញ្ជារបស់ គេហើយថែមតែធ្វើការមិនគិតគូរដល់ប្រជាពលរដ្ឋខ្មែរក្រមរបស់យើងជាពិសេសគឺប្រសង់ក្រាក់ក្រាក់ដែលហៅថាមន្ត្រីសង្ឃចន់ខ្ពស់ណាក៏ធ្វើយ៉ាងណាតំណាងឲ្យជាពិសេសគឺតំណាងរាជដែលយើងបានបោះឆ្នោតឲ្យនោះ ប្រជាប្រដ្ឋខ្មែរក្រមដែលជាជាតិដើមនោះយើងបានបោះឆ្នោតយើងធ្វើសេចក្តីទុកចិត្តដល់គុណចាស់គ្រូដែលមានឋានៈជាតំណាងរាស្ត្រឋានៈជាមន្ត្រីសង្ឃនៅក្នុងជួររដ្ឋាភិបាលគុំនេះហ្នឹងក៏មានការពង្រឹងកន្តើយចំពោះជនជាតិឯងឲ្យតែគេបញ្ជាអីធ្វើតាមចិត្តហើយដល់ពេលទីបំផុតត្រឹមតែការបញ្ជារបស់គេដល់ពេលអាខ្លួនឯងអត់មានអ្វីជាម្ចាស់ការ អ្វីជាចេញពីសិទ្ធខ្លួនឯងអ្វីដែលហៅថាការពារជនជាតិដើមរបស់ខ្លួនឯងនឹងឲ្យបានដិតដល់យើងបានត្រឹមតែមើលឈរមើលហើយយើងមិនជួយថាហ្នឹងមិនមិនឈ្មោះថាតំណាងរាស្ត្រទេគេថា តំណាងរាស្ត្រក៏តែមានកតបកិច្ចក្នុងការជួយជ្រោមជ្រែងជួយសួរសុខគេថាស្គាល់ទុកស្គាល់សុខរបស់ប្រជាពលរដ្ឋយើងត្រូវតែធ្វើយ៉ាងណា ដោយមិននេះគេហៅថាតំណាងរាស្ត្រតំណាងរាស្ត្រគឺត្រូវមានការឈឺឆ្អាលទទួលខុសត្រូវទទួលមើលការខុសត្រូវចំពោះប្រជាពលរដ្ឋខ្លួនឯងនឹងហៅតំណាង រាស្ត្រហើយបើយើងមានតំណាងរាស្ត្រក្រុមតែឈ្មោះហើយទៅធ្វើការឲ្យគេហើយនឹងគេក៏នៅបញ្ជាហើយនឹងមិនជួយការងារដើម្បីជួយបញ្ជារាស្ត្រខ្លួនឯងផងនឹងនឹងធ្វើតំណាងរាស្ត្រធ្វើអីចាឆ្ងល់ដែរណាអរគុណចូលរួមប៉ុណ្ណឹងចាគណៈងារមកបដិជប្រគុណសូមនីវិញព្រះអង្គចង់មានអ្វី បន្ថែមលើសំណួរដែលខ្ញុំបកករណាបានសួរថាតើរដ្ឋាភិបាលវៀតណាមមានកង្វះខាតអ្វីខ្លះក្នុងការ ជួយសង្គ្រោះដល់ប្រជាជនកណាហើយព្រះអង្គមានសំណុំពរអ្វីខ្លះចំពោះរដ្ឋាភិបាលវៀតណាមកណាសូមនិមន្តបដិគុណកណាព្រោះបើយើងមើលចំណុចខ្វះខាតរបស់រដ្ឋាភិបាលយួនគឺខ្វះខាតច្រើនហើយខ្សោយតែម្ដងពីរឿងការ ប់ស្កាត់ពីរឿងជំងឺ Covid ហ្នឹងហើយវាជារឿងបរាជ័យក៏ដូចជារឿងការធ្វេសប្រហែសពីរឿងជំងឺ Covid នឹងផងដែរយើងសម្លឹងមើលពីខាងក្រៅយើងក៏បានឃើញទាំងអស់គ្នារាយការណ៍ពីអឺនៅប្រទេសយួនហ្នឹងមិនតន់មានជំងឺហ្នឹងហ្នឹងយើងមិនត្រៀមលក្ខណៈទេយើង អត់បានត្រៀមលក្ខណៈ ដើម្បីបំរុងថាប្រសិនបើកើតឡើងហ្នឹងតើវាមានបញ្ហាអីតើយើងមានលក្ខណៈក្នុងការត្រៀមឲ្យនៅហេអញ្ចឹងគឺរដ្ឋាភិបាលហ្នឹងគឺបានន័យថាធ្វើប្រហែសតែម្ដងរដ្ឋាភិបាលយួនហ្នឹងគឺมันមានมันមានការត្រៀមទុកទាំងថវិកាទាំងទីកន្លែងទាំងមន្ទីរពេទ្យកណាយើងមើលពេលដែលជំងឺនឹងកើតឡើងគ្រប់គឺរដ្ឋាភិបាលនឹងគិតពីរឿងទប់ស្កាត់តែម្ដង បើរឿងទប់ស្កាត់ទៀតសោតទប់ស្កាត់វាជោគជ័យទៅវាមិនអីគឺបរាជ័យទៀតយើងលើកយើងលើកបញ្ហាពីរឿងថាជំងឺរាតត្បាតកើតឡើងឬថា COVID នឹងកើតឡើងតាមធម្មតាតើ COVID កើតឡើងហ្នឹងគឺយើងមិនត្រូវការមានការទប់ស្កាត់ប្រសិនតែយើងមានការទប់ស្កាត់តើយើងមានស្បៀងអាហារសម្រាប់ផ្ដល់ឲ្យប្រជាជនទូទៅឯនៅណាគឺខ្វះខ្វះស្បៀងអាហារប្រជាជនក្នុងទីកន្លែងទាំងអស់គឺឆោឡោ ត្រហោស្រែកហៅឲ្យរដ្ឋាភិបាលជួយហើយរដ្ឋាភិបាលជួយបានប្រមាណហើយហើយការជួយទៀតក៏នៅមានកង្វះខ្វះខាតនឹងជាច្រើនជួយមិនសូវស្មើទៀតណាបើយើងសម្លឹងមើលបើខាងត្បូងគឺអត់សូវជួយប្រមាណជួយបានតែខាងជើងទេណាមើលឃើញលំអៀងរើសអើងកន្លែងដែលខ្មែរច្រើនអញ្ចឹងគឺមានការរើសអើងតែម្ដងបើសិនជាខាងអឺយួនខាងជើងគឺគេយកចិត្តទុកដាក់ខ្លាំងជាង យួរនៅខាងត្បូងអញ្ចឹងយួរនៅខាងត្បូងគួរតែគិតពិចារណាផងដែរថារដ្ឋាភិបាលនេះគឺមិនស្មើភាពទេគេជួយតែខាងជើងច្រើនយើងមើលតែផ្លូវថ្នល់ភ្លើងអីខាងជើងគឺទៅជា តំបន់ទេសចរទៅជាតំបន់ទំនើបឯនៅខាងត្បូងវិញខំប្រឹងធ្វើការស្រែចម្ការគ្រប់សពបែបយ៉ាងនៅ តែថ្នល់ហ្នឹងរត់តែថ្នល់បើកឡើងគឺមិនចង់បានផង នឹងហើយជំងឺដែលធ្វើចាត់តាល័យស័កហ្នឹងគឺយើងមើលឃើញគឺអត់មានកលែងអីដែលត្រឹមត្រូវដែលល្អទេគឺខ្សោយមែនទែនបើយើងគិតមើលគឺចាញ់ប្រទេសកម្ពុជាផងកម្ពុជាគឺមានកលែងអេស្រួលបួលដាក់ដាច់ដោយឡែកតាមធម្មតាចាត់តាលេសាគេមកឲ្យដាក់ចូលរួម សម្រាប់យួននេះគឺឃើញយើងយកសាលារៀននឹងដាក់សម្រុកចូលគ្នា មួយបន្ទប់នឹងគឺឃើញមានច្រើនអ្នកដែល មិនឈឺនឹងក៏ត្រូវតែឈឺអ្នកដែលចិត្តឈឺអ្នកឈឺហើយនឹងក៏ចិត្តតែចង់ស្លាប់ដាច់ខ្យល់ទៅវាអត់មានខ្យល់អត់មានអីនោះហើយយកទៅធ្វើចាត់តាឡៃស័កអញ្ចឹងគឺវាមិនកើតច្រើនហើយជំងឺហ្នឹងក៏មរាតបាតហ្នឹងវាទៅជាវាកើនឡើងកាន់តែកើនឡើងមួយថ្ងៃកាន់តែមួយថ្ងៃហ្នឹងគឺជាចំណុចខ្វះខាតលែងធ្វើចតាឡេស័កហើយម្យ៉ាងទៀតគឺវាសាំងណា រដ្ឋាភិបាលនឹងគួរតែរកវសាំងចាក់ឲ្យប្រជាជនឲ្យបានគ្រប់គ្នា ណាយើងកុំចាក់ដោយសារតែបពួកឯងធំរដ្ឋមន្ត្រីឬក៏មន្ត្រីរាជការអ្នកធ្វើការនៅក្នុងជួររដ្ឋាភិបាលគឺ យើងគិតពីរឿងសិទ្ធិមនុស្សណាគឺចាក់គ្រូពេទ្យមនុស្សចាស់ហើយលោកគ្រូអ្នកគ្រូនៅយើងកុំចាក់តែបងប្អូនឯងបពួកឯងរដ្ឋមន្ត្រីឯងគឺធ្វើអញ្ចឹងគឺមិនត្រូវទេហើយក៏ ចំណុចដែលរដ្ឋាភិបាលនឹងគួរពិចារណាហើយគួរគិតគូរឡើងវិញសម្រាប់ប្រជាជនទូទៅពួកឯងយើងជាអ្នកគ្រប់គ្រងប្រជាជនយើងត្រូវតែយល់គោរពសិទ្ធិទៅដល់ប្រជាជនទូទៅយើងកុំរើសអើងថាខ្មែរចាមលាវឬក៏ចិនអីណាណីគឺយើងកុំគិតព្រោះឯប្រជាជនដែលរស់នៅក្នុងប្រទេសនេះគឺជា ប្រជាជនរបស់យើងទាំងអស់គ្នា ហើយប្រទេសដែលយើងរីកចម្រើនគឺអាស្រ័យការទំនាក់ទំនងរបស់ប្រជាជនយើងផងដែរអញ្ចឹងប្រសិនបើយើងមានវសាំងមានអីយើងកុំចាក់បាក់ពួកយើងយើងត្រូវតែផ្ដល់ឲ្យប្រជាជនទូទៅទាំងអស់ហើយសប្តាហ៍ថ្ងៃនេះយើងឃើញមានការខ្វះវសាំងនឹងច្រើនណាសម្រាប់ដែលថាជួយចាក់វសាំងទៅដល់ប្រជាជនទូទៅនឹងហើយទីទីពីរដែលខ្ញុំកណាអាត្មាភាពនឹងបានលើកឡើងឲ្យពីរឿងការចែកអំណោយនឹងក៏មិនសូវជា ស្មើភាពដែរអ្នកខ្លះទៅក៏បានទៅអ្នកខ្លះទៅក៏អត់ទៅវារឿងការលុយផ្ដាល់អីហ្នឹងយើង មើលឃើញអ្នកខ្លះទៅក៏បានអ្នកខ្លះទៅក៏អត់បានក៏ប៉ុន្តែយើងជាប់ជំងឺដូចគ្នាហេតុដូចម្ដេចអ្នកខ្លះបានអ្នកខ្លះអត់ណែហើយការឃុំឃៀងឬក៏ការធ្វើចាត់តាលេស័កឬក៏ការហាមឃាត់មិនអោយធ្វើដំណើរចេញទៅក្រៅហ្នឹងគឺដូចតែគ្នាកន្លែងខ្លះតែបើរឿងលុយរឿងអំណោយឬក៏ជំនួយអីយើងមើលឃើញមានការខ្វះខាត គឺมันគ្រប់គ្រាន់ហើយมันស្មើភាពណាបានដោយកលែងអ្នកណាបាន កាន់តែបានអ្នកណាមិនមាន គឺនៅតែអត់មានចឹងតង់ចំណុចនឹងហើយដែលរដ្ឋាភិបាលគួរពិចារណាហើយធ្វើការសិក្សាឡើងវិញចំពោះចំណុចនេះដែលប្រជាជនទាំងអស់គ្នានឹងកំពុងតែថ្កល់ទោសទៅរដ្ឋាភិបាលយួនដែលធ្វើការមិនបាន ត្រឹមត្រូវល្អ ហើយមួយទៀតដែលខ្វះខាតគឺខ្វះខាតមន្ទីរពេទ្យណាមន្ទីរពេទ្យហើយយើងកន្លែងខ្លះដូចជាមិនមាន ការយល់យកយល់អំពីខាងសិទ្ធិមនុស្សមិនយល់អំពីច្បាប់ ដូចជាអ្នកខ្លះទៅឈឺ អ្នកឈឺយើងដឹងស្រាប់គឺត្រូវការរួមទីពេទ្យមិនមែនថាធ្វើចាត់តៃចាប់តាល័យស័កឬក៏ឲ្យគ្នាឈឺស្លាប់នៅក្នុងផ្ទះឬក៏នៅក្នុងផ្ទះសំណាក់ឬក៏នៅកន្លែងឃុំឃាំងអីយើងត្រូវតែមានពេទ្យពិសេសឬក៏យកទៅកន្លែងពិសេសណាមួយដើម្បីនឹងព្យាបាល ពួកគាត់ដែលបានជាបាលឡើងវិញក៏ប៉ុន្តែរដ្ឋាភិបាលយួននេះគឺមានកំហុសយ៉ាងធ្ងន់បណ្ដោយឲ្យប្រជាជនឈឺដេកសន្លប់រហូតដល់ស្ត្រី មានផ្ទៃពោះនឹងស្លាប់កន្លែងធ្វើចាត់តាលេសាក៏ដូចជាកន្លែងឃុំឃាំងនឹងក៏មានដែរយើងឃើញចំណុចខ្វះខាតនឹងគឺខ្វះខាតនឹងច្រើនមែនទែនយើងអាចថាការទប់ស្កាត់រឿង COVID នេះគឺរដ្ឋាភិបាលយួនគឺមាន ការបរាជ័យយ៉ាងខ្លាំងចំពោះបញ្ហានេះយើង ត្រូវតែមានករណីពិសេសណាមួយប្រសិនថាប្រជាជនយើងឈឺឬក៏មានបញ្ហាអីយើងគួរតែអនុលោមឬក៏បើកចិត្តទូលាយឲ្យពួកគាត់នឹងបានទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យឬក៏កន្លែងណាមួយដែលគួរសមសម្រាប់ពួកគាត់ប្រសិនបើយើងធ្វើបែបនេះបានន័យថាយើងមិនគោរពសិទ្ធិមនុស្សយើងកំពុងតែរំលោភបំពានទៅលើ មនុស្សជាតិទូទៅនិងការរើសអើងចំពោះប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រមផងដែរនេះហើយគឺជាចំណុចខ្វះខាតរបស់រដ្ឋាភិបាលយួនសប្តាហ៍នេះចំណុចចុងក្រោយនេះគឺរឿងសេដ្ឋកិច្ចរឿងទីផ្សារយើងមើលភាគច្រើនប្រជាជន ខ្មែរយើងដាំដោះបានផល តែលក់ទៅវិញគឺអត់មានទីផ្សារលក់ពេលខ្លះទៅក៏លក់ថោកអញ្ចឹងទៅមិនរួចថ្លៃជាមិនរួចថ្លៃចំណីរបស់សត្វទៀតផងនេះហើយគឺជា ចំណុចមួយដែលខ្វះខាតយ៉ាងខ្លាំងដែលរដ្ឋាភិបាលយួនហ្នឹងមិនបានស៊ើបអង្កេតឬក៏មិនបានសិក្សាមើលទៅលើរឿងបញ្ហាទាំងអស់នេះទេទាំងអស់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋយើងយ៉ាងច្រើនជាពិសេសគឺពលលកពលករណីឬក៏អ្នកធ្វើស្រែចំការហ្នឹងគឺមានការត្អូញត្អែឬក៏ដង្ហើយហៅទៅដល់រដ្ឋាភិបាលឲ្យជួយពួកគាត់ព្រោះព្រោះឲ្យពួកគាត់ហ្នឹងមានការ ជួបបញ្ហានឹងច្រើនខ្លាំងណាស់រឿងបញ្ហារឿងសេដ្ឋកិច្ចរឿងបញ្ហាការងារអីទាំងអស់ហ្នឹងហើយ ចឹងហើយរដ្ឋាភិបាលគួរតែ ពិចារណាឲ្យសិក្សាអឺឡើងវិញក៏មានការរើសអើងហើយទៅរួចទីផ្សារឲ្យប្រជាជន ដែល ដំដោះឬក៏ធ្វើស្រែចម្ការដែលបានផលហើយហ្នឹងគួរតែរួចទីផ្សារហើយឲ្យបានតម្លៃសមរម្យណាកុំឲ្យគាត់ធ្វើបានមកហើយលក់ទៅវិញ ខាតទាំងថ្លៃជីថ្លៃចំណីអីផ្សេងផ្សេងហ្នឹងក៏មិនគួរធ្វើយ៉ាងនេះដែររដ្ឋាភិបាលហ្នឹងគួរតែទទួលខុសត្រូវរឿងបញ្ហាទាំងអស់នេះ អញ្ចឹងទេខ្ញុំគណៈអាត្មាភាពមិន មានអីច្រើនទេក្រណិការចូលរួម ហើយស្នើឲ្យទៅរដ្ឋាភិបាលនឹងគួរគាត់ពិចារណាឡើងវិញចំពោះអឺសិទ្ធិមនុស្សឲ្យរដ្ឋាភិបាលយួននឹងគួរតែគោរពសិទ្ធិមនុស្សឲ្យបានអឺភ្ជាប់ភ្ជួនហើយបើកចិត្តទូលាយអឺនឹងគោរពសិទ្ធិជនជាតិដើម ខ្មែរក្រមដែលរស់នៅក្នុងដែនដីកម្ពុជាក្រមឲ្យបានភ្ជាប់ជួនហើយត្រូវតែឲ្យតម្លៃមនុស្សជាតិ គ្រប់គ្នាក៏មានការរើសអើងប្រសិនបើថាអឺចែកអំណោយឬក៏ផ្ដល់នៅអំណោយណាមួយសូមឲ្យទៅដល់ប្រជាពលរដ្ឋទូទៅប្រសិនបើថាយើងមិនបានចែកអីក៏ដោយក៏យើងទៅបើកចិត្តទូលាយថាអ្នកដែលសប្បុរសធម៌ដែលគេចង់ជួយគេចង់ចែកយើងគួរតែបើកចិត្តទូលាយឲ្យពួកគាត់ទាំងបានធ្វើកិច្ចការនៅសហគមន៍ក៏ដូចជាសង្គមជាទូទៅផងដែរហើយមួយយ៉ាងវិញទៀតអឺខ្ញុំកណា ក៏សូមថ្លែងអំណរអគុណទៅដល់បងប្អូនយើង នៅក្នុងទីក្រុង Adelaide ផងដែរដែលតែងតែបានចូលរួមជាមួយ នៅខ្ញុំគណៈអាត្មាភាពតែងតែបានធ្វើការរែងអង្គាសជាលើកជាច្រើននិយាយរួមមកទោះបីជារឿងនៅស្រុកថៃក៏ខ្ញុំគណៈបានចូលរួមក្នុងការរែងអង្គាសទៅដល់បងប្អូនយើងដែលជនភៀសខ្លួនដែលមានបញ្ហារឿង Covid ហ្នឹងក៏ខ្ញុំគណៈនោះក៏បានចូលរួមក្នុងការរែងអង្គាសផងដែរហើយ ទឹកដប់ខ្មែរហ្នឹងក៏ខ្ញុំកណាបានចូលរួមក្នុងការរែងភាសជួយបងប្អូនយើងពីរឿង Covid ហ្នឹងផងដែរហើយថ្មីថ្មីនេះខ្ញុំកណាបានធ្វើការរែងភាសហ្នឹងប្រកេនទៅដល់ខាងវត្តដើមបំពល់ហ្នឹងគឺបានមួយចំនួនហើយឥឡូវថ្មីថ្មីនេះខ្ញុំកណាក៏បានមួយចំនួនទៀតដើម្បីនឹងជូនទៅដល់ប្អូនថៃគឿងតែម្ដងដែលខ្ញុំកណាបានទំនាក់ទំនងលោកសូថាប្អូនមានការ ខ្វះខាតខ្ញុំគណៈក៏បានធ្វើការរែងគៀសទៅដល់បងប្អូនខ្ញុំគណៈស្មារភាពទាំង ខ្មែរលើខ្មែរក្រមទាំងអស់គឺខ្ញុំគណៈអត់មានប្រកាន់ទេឲ្យតែចូលរួមក្នុងការវិភាគកាទៀនហើយក៏សូមធ្វើសេចក្តីដឹងគុណរបស់ពួកគាត់ពួកគាត់គឺមិនដែលបោះបង់ចោលបងប្អូនយើងដែល ពិបាកវេទនាទេ ជាពិសេសគឺបងប្អូនខ្មែរកម្ពុជាក្រមហើយ សង្ឃឹមថាបងប្អូននៅខាងនៃនេះទោះបីជាតិចតួចស្ដួយស្ដើងអីក៏មិនបោះបង់នឹងចោលបងប្អូននៅក្នុងដែនដីកម្ពុជាក្រោមក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរខ្ញុំគណៈអាត្មាភាពសូមអរគុណសូមអរគុណជាច្រើនគណៈខ្ញុំបកករណាសូមថ្លែងអំណរអរគុណព្រះអង្គដែលព្រះអង្គបានជម្រាបជូនអំពីខាតរបស់រដ្ឋាភិបាលវៀតណាមហើយនឹងមានសំណពោទរដ្ឋាភិបាលវៀតណាមចំពោះបញ្ហាកូវីដនេះ អឺសំណួរនេះគឺជាសំណួរចុងក្រោយហើយកណាខ្ញុំកណាសូមរដ្ឋនិមន្តប្រដេកប្រគុណតែខាត់មិនតើព្រះអង្គមានអ្វីចង់ផ្ដាំផ្ញើទៅខ្មែរកម្ពុជាក្រមទាំងអស់ទេឬមួយក៏ចង់ផ្ដល់ជាអនុសាសន៍អ្វីខ្លះក្នុងពេលដែលខ្មែរក្រមកំពុងរងគ្រោះនេះកណាសូមរដ្ឋនិមន្តប្រដេកប្រគុណតែខាត់កណាអឺចឹងអាត្មាសូមអរគុណច្រើនអញ្ចឹងសូមផ្ដាំផ្ញើដល់គុណចាស់ក៏ព្រះអង្គនៅកម្ពុជាក្រម ជាពិសេសប្រជាពលរដ្ឋយើងនៅក្រមហ្នឹងចឹងហើយក៏ខំខ្នះខ្នែងឥឡូវចេះឥឡូវឧទាហរណ៍ថាបវត្តអារាមណានីមួយញាតញោមពុទ្ធបរិស័ទហ្នឹងបរិស័ទយើងហ្នឹងញាតញោមដែលទៅធ្វើការនៅទៅព្រៃនគរបញ្យើងហ្នឹងបើសិនថាប្រសង់លោកអត់បានតាក់ទងទៅដល់ បើយើងទេជាងយើងទេមកវត្តបើសិនជាយើងអត់បានទេមកឪពុកម្ដាយយើងទេឬក៏ឪពុកម្ដាយយើងអត់ហ៊ានចឹងហើយសូមផ្ដាំផ្ញើទៅដល់បងប្អូនយើងដែលនៅខាងបន្ទឿងខាងឡុកអាងខាងព្រីនគរនឹងតាក់ទួងភូមិណាឥឡូវថាខ្ញុំនឹងរស់នៅភូមិណាហើយចំណោះជើងវត្តណាចឹងហើយសូមតាក់ទួងទៅដល់វត្តនោះវិញ ហ្នឹងបើសិនជាប្រសងលោកអត់តាក់ទួងបានផ្ទាល់ចឹងហើយសូមខាងនឹងតាក់ទួងមកវិញតាក់ទួងមកវត្តឡូវយើងថាគូយើងនៅចំណោះជើងវត្តដើម7ចោះអញ្ចឹងហើយយើងនៅទីកន្លែងណាក៏ដោយទេមកកន្លែងដែលយើងស្គាល់ប្រសងនៅហ្នឹងបើថាទេចៅអធិការហ្នឹងលោកមិនដំណើរការទេទេមកប្រសងអង្គណាមួយហើយលោកក៏ប្រាប់ឬក៏គណៈកម្មការ ចឹងទៅថាបងប្អូនយើងចឹងទៅយើងអាចយកសតិទេបានទៀតដែរមកពេលប្រសងអង្គខ្លះលោកទៅយកអត់បានណាលោកមិនបានយកអត់ដិតដល់មិនថាយកអត់បានណាយកអត់ដិតដល់អញ្ចឹងហើយយើងតំណាក់តំណងទៅខាងក្រៅចូលមកវត្តវិញអញ្ចឹងចំណោះជើងវត្ត461វត្តហ្នឹងអញ្ចឹងបរិស័ទទាំងអស់ហ្នឹងនៅវត្តណាទេទៅវត្តហ្នឹងចំណោះជើងវត្តណាទេទៅចំណោះជើងវត្តហ្នឹងឲ្យលោកយកសតិទេវិញ ហើយរាយរាប្រាប់អំពីក្នុងការខ្វះខាតយ៉ាងម៉េចដើម្បីប្រសងតាមវត្តធ្វើការជួយតំណែងតំណងទៅអាជ្ញាធរតំណែងតំណងទៅដល់ទៅដល់ពុទ្ធបរិស័ទយើងក្នុងក្នុងស្រុកយើង ដែលមានសមត្ថភាពអាចជួយបានឬក៏ខាងក្រៅយើងឡាយផ្ទាល់កន្លែងណាដែលមានចង្វះខាតអីធម្មតាប្រទេសមួយ មានជំងឺកើតឡើងគឺរដ្ឋាភិបាលហ្នឹងតែងតែមានវិបត្តិច្រើនហើយមានវិបត្តិកន្លែងខ្លះរដ្ឋាភិបាលដោះស្រាយបានអាកន្លែងខ្លះអត់បានទេហើយកន្លែងខ្លះទៀតបើសិនជាមើលថាកន្លែងណាខ្វះខាតកន្លែងណានេះហ្នឹងយើងទំនាក់ទំនងគ្នាហើយក៏ប្រាំផ្ញើដល់រដ្ឋាភិបាលយើងហ្នឹងក៏ជួយចាត់ទុកដាក់ដែរដឹងថា ជំងឺបើកើតឡើងពេញប្រទេសហើយនៅប៉ុណ្ណេះយើងរដ្ឋាភិបាលហ្នឹងគួរតំណាក់តំណងយ៉ាងម៉េចបើអាជ្ញាធរហ្នឹងឆ្លាតទៀតមកតំណាក់តំណងតាមវត្តឥឡូវហ្នឹងតាមវត្តភូមិស្រុកឥឡូវមេឃុំហៅជើងអឹបយកបញ្ជីអ្នកណាធ្វើការខ្លះមកវត្ត ជើងអប់គ្រប់ភូមិទាំងអស់យកមកប្រគេនលោកកឡោបោស័កហ្នឹងទៅធ្វើការនៅបញ្យើងនៅកន្លែងណាកន្លែងណាតើអាហ្នឹងនិយាយអំពីថាបើរត់ខ្វះខាតហើយយកបញ្ជីហ្នឹងមកជជែកជាមួយប្រសងចៅអធិការវត្តគណៈកម្មការវត្តតើជួយបានប្រមាណហើយនេះកន្លែងខ្លះយើងឃើញថាយក ស្បៀងអាហារដឹកជញ្ជូនទៅក៏អត់ឲ្យទៅទៀតដល់ចំណុចហ្នឹងមើលយើងមើលពីព្រោះមើលពិចារណាមើលកន្លែងខ្លះក៏ធ្វើការអត់ដឹងដល់មិនចង់ប្រើពាក្យថាប្រកាន់ពុជសាសទេបើសិនជាអ្នកឯងនៅធ្វើតណ្ដែលដែលទេគឺថាអ្នកឯងប្រកាន់ពុជសាសអញ្ចឹងហើយរដ្ឋាភិបាលនឹងត្រូវសម្រួលត្រូវធ្វើកិច្ចការជាចាំបាច់ធ្វើភ្លាមភ្លាមឥឡូវថា មកពីរដ្ឋាភិបាលហ្នឹងពេលខ្លះគេទៅអោយទៀនហ្នឹងនិយាយរួមទៅពីក្រៅទៅអោយទៀនមិនចង់អោយទេមិនចង់អោយគេអោយទេមកពីខ្លាចគេថតរូបមកថាប្រជាជនហ្នឹងក្រប្រជាជនរបស់ខ្លួនក្រអញ្ចឹងហើយពេលនេះមិនគួរណាអញ្ចឹងទេមិនគួរណាខ្លាចអាម៉ាស់មុខខ្លាចថាប្រជាជនក្រដោយសាររដ្ឋាភិបាលមនុស្សពេលនេះមកពីជំងឺរាលដាល ហើយរដ្ឋាភិបាលដែលទប់ស្កាត់នឹងជួយមិនបានទាន់ពេលអញ្ចឹងហើយសូមរដ្ឋាភិបាលនឹងជួយសម្រួលហើយប្រជាពលរដ្ឋយើងកន្លែងខ្លះដូចអាត្មាត្រាមអញ្ចឹងតាក់ទងមកវត្តវិញតាមចំណោះជើងវត្តហើយប្រសងក៏តាក់ទងទៅគ្រប់ទីកន្លែងដែរទៅចឹងហើយសស្រាក់សស្រានគ្នាជួយគ្នាទៅកន្លែងណាខ្វះខាតបើថាកន្លែងណាខ្វះខាតប្រសងលោកតាក់ទងអាជ្ញាធរនៅនឹងគ្នា ឃុំសង្កាត់គេហៅអឹបសាហ្នឹងណាបើសិនជាអ្នកទាំងអស់ហ្នឹងมันជួយធ្វើសម្រួលកិច្ចការហ្នឹងទេអ្នកទាំងអស់ហ្នឹងរឹសអើងហ្នឹងចោតអាចចោតបានមកពីយើងពេលនេះពេលជួយសង្គ្រោះគ្នាយើងមិនមែនធ្វើបាបគ្នាទេបើថាយកឱកាសហ្នឹងអ្នកឯងធ្វើបាបគេគេចោតប្រកាន់ហើយក៏បន្ទោសគេមកពីធ្វើបាប ចឹងហើយជួយសម្រួលអាត្មាសង្ឃឹមថារដ្ឋាភិបាលត្រូវតែជួយសម្រួលបើមិនសម្រួលទេអ្នកឯងរឹកអឹងកណាអញ្ចឹងអាត្មាផ្ដាំផ្ញើដល់គុណម្ចាស់ក៏ព្រះអង្គដែលមានសទ្ធាខ្នះខ្នែងជួយអញ្ចឹងហើយសូម្បីតែឃើញឃ្លីបខ្លះហ្នឹងអាត្មារំភើបចិត្តមែនទេរំភើបដោយសារថាគុណម្ចាស់ពុទ្ធបរិស័ទយើងមនុស្សចេះសាមគ្គីដោយសារឈឺឆ្អាលក្នុងការ តែធ្វើនេះគាត់មិនធ្វើដោយមិនដឹងខ្លួនផងព្រោះថាថាគាត់នឹកអាណិតមានចិត្តមិនសំរហៈធัวដើម្បីជួយមនុស្សហើយគ្មានគិតអីក្រៅពីហ្នឹងវាដើម្បីជួយសងពោះដើម្បីអាការអត់ឃ្លាននឹងជួយដោះស្រាយបញ្ហាតល់ច្រកភ្លាមភ្លាមអត់ឃ្លានអញ្ចឹងអាត្មាផ្ដាំផ្ញើទៅគុណចាស់គ្រប់អង្គគឺសរសើរអរគុណមែនទែនព្រមទាំងពុទ្ធបរិស័ទទាំងខាងក្រៅប្រទេសផងគុណចាស់គ្រប់អង្គ ខាងអាមេរិកកាណាដាបារាំងអូស្ត្រាលីញូហ្សេឡង់ផងណាចឹងហើយជួយគ្នាមើលកន្លែងណាខ្វះខាតជួយគ្នាដើម្បីជជែកពាក់តំណែងតំណងទៅតាមវត្តអារាមភូមិស្រុកយើងខំជួយគ្នាមែនទេនៅឡើងមកនេះដើម្បីថាជួយផ្ដល់យោបល់ខ្លះដល់ពុទ្ធបរិស័ទគុណចាស់គ្រប់ព្រះអង្គនៅក្រមហ្នឹងថាវិធីវិធីសាសនាល្អឬក៏ មានផលវិបាកយ៉ាងណាដែលនៅក្រមនោះសូមប្រាប់ផងដើម្បីយើងជួយព្រោះខ្លួនណាល្អដែលយើងទៅជួយដល់ប្រជាពលរដ្ឋយើងដល់ពុទ្ធបរិស័ទឬរួមដល់ថាពុទ្ធបរិស័ទរបស់យើងចំណោះជើងវត្តយើងនៃគុណចាស់ធ្វើស្ទើរតែគ្រប់វត្តអរគុណមែនទេអរគុណនោះអរគុណមែនទេមកគណៈខ្ញុំគណៈសូមថ្លែងអំណរអរគុណព្រះអង្គគណៈដែលព្រះអង្គបាន ផ្ដាំបញ្ញាជាចុងក្រោយចំណុចល្អល្អជាច្រើនដែលគួរយកទៅអនុវត្តកណាងាកមកបដិប្រគុណពោសវឿងវិញព្រះអង្គអឺចង់មានអ្វីដើម្បីផ្ដាំផ្ញើទៅអឺខ្មែរកម្ពុជាក្រមទាំងអស់ដែរឬទេឬមួយក៏ព្រះអង្គក៏ដល់អនុសាសន៍យ៉ាងណាខ្លះទៅខ្មែរកម្ពុជាក្រមដែលកំពុងតែឆ្លងកាត់នៅគ្រោះមហន្តរាយនេះកណាសូមរដ្ឋធានីនិមន្តបដិប្រគុណពោសវឿងកណា ណាអរគុណសាជាថ្មីម្ដងទៀតមានកត់យល់ណាពីបងប្អូនយើងអឺនៅខាងក្នុងនៅខាងក្នុងដូចជាដែនដីកម្ពុជាក្រោមណាតែមួយឲ្យតែខ្មែរយើងគួរតែប្រុងប្រយ័ត្នមែនទែនការពារណាការពារសុខភាពខ្លួនឯងឲ្យជាចម្បង ធ្វើម៉េចកុំឲ្យមានរឿងជំងឺ Covid នឹងរាតត្បាតទៅដល់រូបរាងកាយយើងអីសោះ ហើយអ្វីដែលត្រូវពិសានោះគឺយើងប្រើទឹកក្តៅអ៊ុនអ៊ុនណានឹងធ្វើឲ្យសុខភាពយើងល្អប្រសិនបើយើងនៅផ្ទះយើងមិនបានចេញទៅខាងក្រៅយើងអាចហាត់ប្រាណនៅក្នុងផ្ទះទៅដើម្បីឲ្យចេញញើសចេញអីខ្លះទៅណាដើម្បីឲ្យសុខភាពយើងល្អព្រោះក្នុងរដូវនេះគឺរដូវដែលគេត្រូវហាមឃាត់យើងមិនឲ្យយើងចេញទៅក្រៅឲ្យនៅទៅក្នុងផ្ទះទេ ហើយបើសិនបើយើងមានទូរស័ព្ទទូអីអញ្ចឹងយើងបើកស្ដាប់ធរស្ដាប់អាអង្គុយធ្វើសមាធិទៅកុំបើកមើលឃើញគេស្លាប់ឃើញគេឈឺអីយើងមើលអានឹងយូរទៅអាចចាប់ទៅជាជំងឺឈឺគេថាយើងខូវេទមងអញ្ចឹងធ្វើមកជាក្នុងសម័យបច្ចុប្បន្នហ្នឹងកុំអោយវាមានការឈឺក៏ដូចជាការស្លាប់ក្នុងរដូវនេះទោះបីថាយើងមិនមាន COVID គេថាយើងស្លាប់ក្នុងរដូវហ្នឹងគឺគេថាយើងកើតជំងឺ COVID ដែរ ហើយស្លាប់នៅក្នុងរដូវនេះគឺរដូវកំសត់បំផុតគឺមានណាទៅចូលរួម ក្នុងកម្មវិធីបុណ្យសពអីយើងទៅអញ្ចឹងយើងត្រូវចេះប្រយ័ត្នការពារសុខភាព របស់ខ្លួននឹងរៀងរៀងខ្លួនណាត្រូវចេះអឺលាងដៃហើយការពារណាតាមវិជ្ជាបញ្ជារបស់ពេទ្យរបស់គេហើយបងប្អូនត្រូវតែមានស្មារតីហើយត្រូវតែអឺក្លាហានឡើងហើយត្រូវដូចថា ចេះជួយគ្នាក្នុងគ្រាក្រក្នុងស្ថានភាពហ្នឹងប្រសិនបើយើងសម្បូរសបាយយើងធូរធារអីចឹងយើងមើលអ្នកជិតខាងយើងនៅអ្នកដែលខ្វះខាតហ្នឹងយើងអាចជួយបងប្អូនយើងដែលនៅជុំវិញខ្លួនរបស់យើងពួកអីយើងនៅចិត្តគ្នាយើង ក្នុងរបងជាមួយគ្នាយើងអាចជួយគ្នាក្នុងគ្រាក្រនេះហើយដែលយើងអាច ធ្វើទៅបានបុណ្យកុសលច្រើនបើសិនថាគេធូរធារគេមានគេសบายហើយយើងឲ្យគេប៉ុណ្ណាក៏គេមិនសบายដែរគឺសบายសบายក្នុងពេលដែលគ្នាកំពុងអត់កំពុងតែអត់មានអីពិសាអត់មានអីញ៉ាំគឺយើងឲ្យក្នុងពេលហ្នឹងគឺគាត់សบายមែនទែនទោះបីថារបស់តិចក្តីក៏មានតម្លៃសម្រាប់គាត់ដែរហើយយើងឲ្យក្នុងពេលហ្នឹងបានន័យថាឲ្យជីវិតរបស់គាត់ហ្នឹងហើយអញ្ចឹងហើយ គាត់ដែលជាកិច្ចចុងក្រោយអត់មានអីថាស្រឡាញ់បងប្អូនទាំងអស់គ្នានៅក្នុងដែនដីកម្ពុជាក្រោមទាំងគុណម្ចាស់អីព្រមទាំងបងប្អូននៅក្នុង ទីនេះសូមធ្វើសេចក្តីរាប់អានគ្រប់ព្រះអង្គនិងគ្រប់គ្នាផងហើយអត់មានអីសូមធ្វើសេចក្តីរាប់អានផងអរគុណច្រើនគណៈខ្ញុំបកករណាសូមថ្លែងអំណរអបគុណប្តីប្រគុណសូមនីយ៉ាងជ្រាលជ្រៅកិច្ចពិភាក្សាក្រមប្រធានបទ កិច្ចការសង្គ្រោះរបស់ប្រសង់ខ្មែរក្រមអរអររយៈពេលចំនួន2ម៉ោងបានមកដល់ទីបញ្ចប់ហើយខ្ញុំប្រកាសណាខ្ញុំបាទតិចវឿងនៃទូរទស្សន៍ព្រៃនគរនិងវិទ្យុសំឡេងកម្ពុជាក្រម VOKK សូមថ្លែងអំណរអបគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គជាវាគ្មិនកិត្តិយសទាំងអស់ដែលបាននិមន្តចូលរួមបញ្ចេញមតិដ៏សំខាន់សម្រាប់ខ្មែរកម្ពុជាក្រម។ ហើយនឹងសូមថ្លែងអំណរអបគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេរានុទេរៈគ្រប់ព្រះអង្គនិងអស់លោកអ្នកនាង ដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួនចូលរួមទេសនាកិច្ចពិភាក្សាក្រមប្រធានបទកិច្ចសង្កិច្ចការសង្គ្រោះរបស់ប្រសង់ខ្មែរក្រមឥឡូវនេះកិច្ចពិភាក្សារបស់យើង បានមកដល់ទីបញ្ចប់ហើយខ្ញុំប្រកាសណាខ្ញុំបាទ សូមអរប្រគុណនិងអរគុណសូមជម្រាបលាបើបងប្អូនមិនទាន់បាន subscribe នៅ channel របស់យើងខ្ញុំគឺ KK CCTV សូមមេត្តាជួយចុចកណ្ដឹង ហើយនឹងជួយ like ជួយ share នៅវីដេអូនេះផងសូមអរគុណ